តែដាក់ដល់យុវជនយើងនៅក្នុងការតស៊ូមួយវិញទៀតពីថ្ងៃមិញពីព្រលឹមមិញខ្ញុំកណាបានតាមដានមើលសកម្មភាពកម្មភាព2កូនចាស់ណាទៀតព្រះអង្គគ្រូធ្វើ AGM សន្និបាតអំណាចឆ្នាំដាច់ឆ្នាំឆ្នាំ2022ផងហើយឆ្លៀតឈៀងចូលទៅមើលនៅកម្មវិធីរបស់ លោកណារាលឹមនិងលោកចេញបុណាត លោកថាចន្ទោនៅឯ Victoria State រដ្ឋ Victoria ទីក្រុង Melbourne ដែលបានប្រារព្ធពិធីសិទ្ធិមនុស្សហើយក្នុងនោះជាសំខាន់គាត់មានអិសរាជជន លោកតំណាងរាជតាមីនហៀងសូមថ្លែងអំណរគុណ លោកដង្ហៀងហើយនឹងប្រជាចាជាយហូននឹងអស់លោកប្រតិទៀតដែលជាតំណាងឲ្យអង្គការសមាគមខ្មែរនៅរដ្ឋវិទ្យារាបងប្អូនយើងនៅទីនោះមានលោកថាច់លេងជាតិនុកធាន ហើយដូចញាតិញោមបានឃើញនៅក្នុងរូបភាព លោកតាមិញហៀងគាត់តែងតែចូលរួមគ្រប់គ្រងជាមួយនឹងកម្មវិធីរបស់ខ្មែរក្រមអឺខ្ញុំកណាសូមសម្ដែងនៅការចាប់អារម្មណ៍ចំពោះសេចក្តីថ្លែងការណ៍ហើយនឹងចំណាប់អារម្មណ៍របស់លោកតំណាងរាជតាមិញហៀងគាត់ចេតនាងរះនៅរដ្ឋ Victoria ហ្នឹងរដ្ឋសភារបស់ State Victoria ហ្នឹង គាត់មានការយកចិត្តទុកដាក់ចាប់អារម្មណ៍ខ្លាំងក្លាមែនទែនហើយគាត់រំលឹកទៅដល់ប្រជាពលរដ្ឋខ្មែរទូទៅថែមទាំងចែករំលែកជាមួយនឹងសមាភិកីរបស់គាត់ដែលធ្វើការជាមួយគ្នានឹងខ្ញុំកណ្ដាលនៅចាំពីឆ្នាំទៅគាត់បានចូលរួមនៅក្នុងទវាបាត់បង់សិទ្ធិសេរីភាពរបស់ខ្មែរក្រមយើង កាលពីខែមិថុនា ឆ្នាំហើយព្រះអង្គគ្រូក៏មិនទៅមួយខ្ញុំកណាហើយឆ្នាំនេះទៀតការលើកឡើងរបស់គាត់សម្ដែងអំពីចូលយោបល់ថាដើមជាទៀលរបស់អង្គការសឿនគុយគាត់បានលើកឡើងអញ្ចឹងពួកកប់3ជូនជាគំនិតថាប្រសិនបើអឺបន្សាំនៅពូជឈើទៀលដែល ចេញពីកន្លែងដែលលោកអង្គការស៊ិនគួយកដាំហ្នឹងហើយចែករំលែកទៅដាំឲ្យបានច្រើនវត្តទៀតទូទៅទាំងកម្ពុជាក្រោមនោះគឺជាការដាស់នៅរំលឹកថាពលឹងមួយអតិកម្មជាក្រមសម្ដីនេះគឺថាជារឿងមួយដែលគួរចាប់អារម្មណ៍មែនទែនគាត់ផ្ដល់ពីអញ្ចឹងបងគ្រូ ចាហើយគាត់សរសើរទៅដល់ការតស៊ូគាត់គាត់បានស្វែងយល់គាត់បានជួយយល់អំពីបញ្ហាខ្មែរក្រមយើង តាំងពីឆ្នាំ2012ដែលគាត់ទៅមិនដឹងច្បាស់តាំងពីកាលរៀនមកគាត់បានសារភាពថានៅក្នុងសាលារៀនក៏មិនដែលរំលឹកពីនៃកម្ពុជាក្រមហើយក្នុងជីវិតរបស់គាត់នឹងមកទល់តែឆ្នាំ2012ហើយនឹងបានគាត់ដឹងច្បាស់រឿង ខ្មែរក្រមនឹងនៅកន្លែងណាទឹកដីកម្ពុជាក្រមនៅកន្លែងណាពីដើមក៏អត់ដឹងទេហើយយើងអឺប្រសិនបើ ខ្មែរក្រមទាំងអស់មិនបានស្ដាប់ប្រសាសន៍ផ្ទាល់ផ្ទាល់របៀបអញ្ចឹងទេយើងអត់ដឹងទេយើងអត់ដឹងថាបងប្អូនខ្មែរយើងនឹងគាត់អត់ដឹងមែនគាត់ដឹងរឿងកម្ពុជាក្រមនឹងតលកសោះព្រោះហេតុនោះហើយអឺទៅ ខ្ញុំលោកកូណា មាន ការកត់សម្គាល់នឹងកាន់តែច្រើនឡើង ច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃឆ្លង តាមរយៈការងារដែលយើងខំប្រឹងផ្សព្វផ្សាយនឹងធ្វើឲ្យយើងនឹងបានទទួលព័ត៌មានអាកំបាំងជាច្រើន ពីក្នុង ទឹកចិត្តរបស់គាត់នឹងចំពោះលោកតានាងរះដែលគាត់មានប្រសាសន៍លើកឡើងអញ្ចឹង គាត់បង្ហាញមានឱកាសបង្ហាញមកឲ្យយើងបានដឹងចុះអ្នកដតីទៀតបងប្អូនយើងដតីទៀតមិនបានមានប្រសាសន៍មិនបានចូលរួមនោះតើមានរឿងប្រមាណទៅដែលដែលជារឿងដែលយើងមិនបានដឹងហើយជារឿងដែលពួកគាត់បានធ្លាប់លឺសូរដែរប៉ុន្តែមិនដឹងទិសដៅនឹងនៅកន្លែងណាឧទាហរណ៍ដូចខ្ញុំកណាធ្លាប់និយាយមួយធ្លាប់ទូលព្រះអង្គគ្រូកាលដែលទៅធ្វើការនៅភ្នំពេញក្រុមនិស្សិតមួយចំនួនហ្នឹង គេថាគេចង់ទៅទស្សនកិច្ចនៅកម្ពុជាក្រោមដែរហើយបានខ្ញុំកណាប្រាប់គាត់ថាអញ្ចឹងតរៀបចំធ្វើប៉ាសពតឲ្យហើយលេងពួកគាត់សួរខ្ញុំកណាថាអូទៅកម្ពុជាក្រោមតើធ្វើប៉ាសពតដែរណែវាអញ្ចឹងណាទេអញ្ចឹងគុណហើយនឹងរឿងជាក់ស្ដែងដែលខ្ញុំកណាជួបផ្ទាល់ហ្មងនៅប្រទេសកម្ពុជាហ្នឹងនៅ ទីក្រុងភ្នំពេញហើយនិស្សិតទៀតនិស្សិត ឆ្នាំទី3បរិញ្ញាបត្រនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងនិយាយជាមួយយើងអញ្ចឹងហើយរបៀបចឹងចឹងមិនគាត់មើលបើសិនណានៅ ក្នុងការផ្សាយរបស់យើង យើងមិនខិតខំផ្សាយយើងមិនខិតខំរំលឹកឡើងតើមានអីត្រូវដឹង មួយវិញទៀតឥឡូវដូចទិវាសិទ្ធិមនុស្សដែលយើងប្រອບធ្វើអញ្ចឹងយើងប្រອບធ្វើថា សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលផ្សព្វផ្សាយតាំងពីឆ្នាំ1948មកម្លេះមកទល់ពេលថ្មីថ្មីនឹងទៅតែប្រហែលឆ្នាំចុងក្រោយនឹងបានប្រជាប្រដ្ឋយើង បានយល់ដឹងនៅមាតុភូមិរបស់យើងនឹងយើងទទួលការបិទបាំងពីរដ្ឋវៀតណាមអាញាធរនឹងបិទបាំងឲ្យប្រជាប្រដ្ឋយើងបានដឹងពី រឿងអស់ទាំងនឹងទេសិទ្ធិសេរីភាពរបស់មនុស្សជាតិទូទៅនៅលើពិភពលោកសិទ្ធិសេរីភាពរបស់ជនជាតិដើមសេចក្តីប្រកាសទាំងឡាយដែលចុះហត្ថលេខាទទួលយល់ព្រមជាមួយអង្គការសហជីវជាតិថាយកមកដើម្បីនឹងផ្សព្វផ្សាយធានាជាមួយនឹងអង្គការសហជីវជាតិធានាជាមួយនឹងប្រទេសដតីទៀតនៅលើអន្តរជាតិដែល ជាសមភាពគីដៃគូពាណិជ្ជកម្មរបស់ខ្លួនថានឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ តែផ្ទុយទៅវិញមិនបានធ្វើហើយប្រជាប្រដ្ឋខ្មែរក្រមទៅជាជនជាតិដើមខំប្រឹងធ្វើខ្លួនឯងខំប្រឹងបង្ហាញនៅមតិខ្លួនឯងជូនអន្តរជាតិឲ្យដឹង យើងខំប្រឹងធ្វើអបអសាទរនៅសេចក្តីប្រកាសហ្នឹងយើង ក្នុងនាមជាមនុស្សជាតិមួយយើងសប្បាយចិត្តណាស់យើងទទួលបានការគាំពារបានខ្នះខ្នែងខំប្រឹងអំពីអង្គការសហជីវជាតិជួយណែនាំប្រជាពលរដ្ឋ ទូទៅនៅលើពិភពលោកឲ្យស្គាល់អំពីសិទ្ធិសេរីភាពរបស់ខ្លួនឲ្យចេះប្រើប្រាស់នៅសិទ្ធិសេរីភាពរបស់ខ្លួនបើរដ្ឋាភិបាលនៃប្រទេសសម័យនោះនោះដែលយើងកំពុងរស់នៅហ្នឹងប្រព្រឹត្តប្រព្រឹត្តទេឲ្យប្រជាពលរដ្ឋហ្នឹងបញ្ចេញប្រទេសណាខាងឡើងតវ៉ាជាមួយរដ្ឋាភិបាលនៃប្រទេសនោះនោះអាជ្ញាធរដែនដីដែលប្រព្រឹត្តមិន មិនគប់បីហើយឆ្កំឆ្គងពពៀនដល់សិទ្ធិសេរីភាពនៃមនុស្សជាតិទូទៅនៅលើពិភពលោកមិនតែប៉ុណ្ណោះមិនលើកទឹកចិត្តមិនផ្ដាល់ដំណឹងឲ្យបែរជា ធ្វើនៅការបំផិតបំភ័យចោះទៅសួរនាំអំពីបញ្ហាផ្សេងផ្សេងប៉ុន្តែសុំកោតសរសើរលោកគុណពីម្សិលមិញបងប្អូនយើងមាន លោកផាច់ថាជាដើមធ្វើការបកស្រាយយ៉ាងឆ្លៀសវៃជាទីបំផុត ហើយទាំងអស់ហ្នឹងរបៀបអញ្ចឹងដែលយើងចង់ឃើញថាប្រជាពលរដ្ឋរបស់យើងនឹងចេះចេះប្រើប្រាស់នៅសិទ្ធិសេរីភាពហើយយល់ដឹងអំពីនយោបាយពិតប្រកបដែលពិភពលោកកំពុងតែធ្វើដំណើរទៅដល់ណាហើយនោះរបៀបចឹងចឹងការងារអស់អញ្ចឹងចេះតស៊ូរបៀបហ្នឹងទៅ បងប្អូនយើងនឹងទទួលបាននៅផលប្រយោជន៍ ដូចដូចតែមានពាក្យមួយធ្លាប់តែនិយាយថាសេចក្តីព្យាយាម ធ្វើការងារដែលមិនទម្លាក់ចុះទាំងអស់នេះហើយផលប្រយោជន៍នឹងមិនរបូតចេញអំពីបងប្អូនប្រជាប្រដ្ឋយើងនឹងឡើយនឹងខ្ញុំគណៈចាប់ដើមអញ្ចឹងហើយថ្ងៃនេះទៀតក៏ឃើញថាសកម្មភាពយុវជនរបស់យើងហ្នឹងបងប្អូនយើងមួយចំនួនហ្នឹងបានបង្ហាញនៅសមានភាពណាសាសសមានចិត្តយកចិត្តទុកដាក់ ដែលលឺសូថាលោកគុណបាក់ណែបដែលរងនៅការបំពេញចោតប្រកាន់ចោតទោសទាំងអយុត្តិធម៌ហើយចាប់គាត់ទៅឃុំឃាំងនៅក្នុងពន្ធនាគារនឹងត្រូវបានរួចខ្លួនពីម្សិលដោយការផ្សព្វផ្សាយអញ្ចឹងគេដោះលែងលោកវុនបងដាបនឹងចាំទិវាសិទ្ធិមនុស្សថ្ងៃទី10ធ្នូ លើកទី74នៃនៃអង្គការសហជីវជាតិបានប្រកាសប្រកាសស្តីអំពីសិទ្ធិមនុស្សជាតិទូទៅហ្នឹងហើយរដ្ឋវៀតណាមក៏បង្ហាញបង្ហាញនៅភាពទន់ភ្លន់យើងបាននិយាយហើយតែបងប្អូនយើងយុវជនយើងបានលើកគ្នាទៅសួរសពទុកលោកគុណបងក្រាបគឺជាកិច្ចការមួយដែលបង្ហាញអំពីសមានចិត្តទៅកម្ដៅចិត្តគ្នាទៅអឺ ទៅវមមិញអាប់គ្នាទៅវិញទៅមកណាគាត់ណាណាទេខ្ញុំថាសូមសម្ដែងនៅការដឹងគុណបើមានប្រសង់រន់ទៅទៀតក៏ជាការល្អធ្វើឲ្យបងប្អូនយើងនឹងមានការកក់ក្ដៅកក់ក្ដៅក្នុងចិត្តណាទោះបីថាគាត់រងទុក្ខលំបាកបន្តិចបន្តួចនៅក្នុងការកាត់ទោសទាំងអយុធធម៌របស់គេពីអំពៀនលើដីធ្លីហើយលោកវិនបាក់ដាបនឹងគាត់ គ្មានដីធ្លីនៅកន្លែងនឹងទេប៉ុន្តែគាត់គ្រាន់តែទទួលជួយការងារឲ្យគេជួយការងារសម្រាប់បងប្អូនយើងដែលតវ៉ាពីរឿងដីធ្លីហ្នឹងទាំងគាត់រួបរวមគ្នាហើយលើកនេះរឿងដែលសំខាន់បំផុតហ្នឹងដែលឃើញយើងឃើញចលនាប្រសង់ចូលរួមអបអសាទរជាមួយនឹងកម្មវិធីទិវាសិទ្ធិមនុស្សនេះគឺជារឿងអស្ចារ្យណាស់អស្ចារ្យនៅលើពិភពលោកហើយខ្ញុំកណាបានដឹងពី សកម្មភាពបងប្អូនយើងនៅសហរដ្ឋអាមេរិកនឹងរៀបចំធ្វើប្រອບធ្វើទិវាហ្នឹងនៅទីក្រុងសានហូសេដែលមានថ្នាក់ដឹកនាំលោកប្រធានប្រសិទ្ធវត្តលោកម៉ាំនីហើយនឹងតំណាងនៅស្ថាប័ននយោបាយឋានដតីទៀតបានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃស្អែកយើងរងចាំមើលព្រោះស្អែកនៅឯសហរដ្ឋអាមេរិកត្រូវចំថ្ងៃអាទិត្យអញ្ចឹងទិវានឹងមាន របាយការណ៍ជាច្រើនដែលបងប្អូនយើងទទួលបានហើយមួយវិញទៀតខ្ញុំកណាចង់ថ្វាយបង្គំប្រកេតតំណែងដែររឿងដែលរដ្ឋអំណាចជ័យដែននៅព្រំដែនខ្មែរវៀតណាមនឹងបានដកយកដកហូតនៅលិខិតឆ្លងដែនរបស់យុវជនឈ្មោះយើងខែយើង ដែលមកពីប្រជាណាចក្រកម្ពុជាហ្នឹងឥឡូវយើងបានរាយការណ៍ជូនទៅក្រសួងការបរទេសនៃសហរដ្ឋអាមេរិកហើយ ហើយយើងមាន អន្តរាគមភ្លាមភ្លាមពីរដ្ឋមន្ត្រីក្រសួងការបរទេសមន្ត្រី តំណាងឲ្យក្រសួងការបរទេសនឹងគេចាត់ចែងធ្វើអន្តរាគមភ្លាមភ្លាមអញ្ចឹងលទ្ធផលនឹងបានដឹងនៅក្នុងប្រមាណថ្ងៃខាងមុខនឹងឯងអឺខ្ញុំកណាមិនបាច់បង្ហើបទេកិច្ចការដែលមន្ត្រីសហរដ្ឋអាមេរិកគេបានធ្វើ គេបានផ្ដល់ដំណឹងមកឲ្យអគ្គរដ្ឋទូតរបស់គេនៅប្រទេសវៀតណាមដឹងហើយ អំពីអ្វីដែលយើង បាន ធ្វើរបាយការណ៍ទៅជំរាបគេព្រោះដូចខ្ញុំកណាទូលអញ្ចឹងថាករណីយើងខายនេះអឺរដ្ឋវៀតណាមគឺថាมันអាចប៉ះពាល់អ្វីទៅដល់យើងខายយុវជនរបស់យើងយុវជនឈាន មុខរបស់យើងបានទេ លកឹកណាតែយុវជនរបស់យើងនឹងបន្តផ្ដល់ព័ត៌មានតាន់ហេតុការមកឲ្យយើង គឺថាសកម្មភាពបងប្អូនយើងតំណាងរបស់យើងនៅសហរដ្ឋអាមេរិកក៏ដោយនៅប្រទេសណាក៏ដោយយើងនឹងផ្ដល់សំណឹងទៅឲ្យប្រទេសសម័យរៀងខ្លួនដែលយើងរស់នៅ ជាពិសេសគឺសហរដ្ឋអាមេរិកហ្នឹងដែលជានគរបាលពិភពលោកគឺថា គាត់ពីដើមគេថាគាត់មិនចង់ធ្វើជានគរបាលពិភពលោកទេអានឹងតាមសេចក្តីសេចក្តីប្រសាសន៍របស់លោកអសង្ឃសង្សាតានប៉ុន្តែមកទល់ខៃនេះយើងនៅតែឃើញ ទួនាទីសហរដ្ឋអាមេរិកនឹងគាត់នៅតែកាន់កាន់ខ្ជាប់ជានិច្ចនៅទូនីតិនគរបាលពិភពលោកនឹងក៏តាមដានមើល សើបង្កាត់មើលសកម្មភាពនៃប្រទេសនានា ផ្អែកតាមសេចក្តីថ្លែងការណ៍ថ្មីថ្មីរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី2ខែ12ឆ្នាំ2022នេះបង្ហាញច្បាស់ទេសណាស្ថិតនៅក្នុងលំដាប់ណាគេបានកំណត់ ទីតាំងនៃប្រទេសនីមួយៗនៅលើពិភពលោកអស់ហើយអញ្ចឹងជូនតំណែងទៅដល់មន្ត្រីវៀតណាមដែលដកលិខិតឆ្លងដែនហើយនៅក្នុងនោះគេនិយាយថា គេសរសេរជាជាសរសេរដៃទេលិខិតតែគេដកលិខិតឆ្លងដែនរបស់យើងខាយយើងហ្នឹងគេសរសេរដៃគេថាគេគឺជាក្រុមដែលប្រក្រាបភិវកម្មគេហៅពួកកលែង terrorist bureau នោះ terrorist counter អញ្ចឹងរបៀបដូចគេបង្កើតដូចសហរដ្ឋអាមេរិកអញ្ចឹង នៅក្នុងលិខិតយើងខាយនឹងឃើញឃើញមានបង្ហាញអំពីតួនាទីរបស់គេ ក្រមនគរបាលបង្ក្រាបភេរវកម្មអញ្ចឹងចោតប្រកាន់មកលើយើងខាយអញ្ចឹងហើយចោតយើងខាយអញ្ចឹងហើយមកដកលិខិតឆ្លងដែនគេនឹងគឺថាជាការបំពេញនៅសិទ្ធិសេរីភាពធំធំណាគួចំទិវានឹងឯងដកថ្ងៃដូចដកថ្ងៃទី9 ពេលយើងខายទី8ទី9នេះយើងខายឆ្លងព្រំដែនភ្លាមដល់ខិតឆ្លងដែនគេຕົកហើយជូនលិខិតនឹងមកអញ្ចឹងគាត់នឹងទទួលនៅការអន្តរាគមពីរដ្ឋអំពីមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីធ្វើការជាមួយនឹងហើយនឹងខ្ញុំកណាបានទទួលតំណែងពីបលឹមមិញដែលរាយការណ៍ពីសហរដ្ឋអាមេរិកមក ទៅតាមរយៈមន្ត្រីរបស់យើងដែលធ្វើការតំណែងទំនងផ្ទាល់ជាមួយនឹងមន្ត្រីសុខាភិបាលទីសហរដ្ឋអាមេរិកគណៈប្រកេនតំណែងប៉ុណ្ណឹងហើយនៅការងារដតីទៀតដែលបងប្អូនយើងខាងត្រីសហព័ន្ធហ្នឹងមានលោកប្រឹងមន្រិនហើយនឹងលោកសីសឹងធីនិតនិងបងប្អូនយើងមួយចំនួនទៀតបានទៅសួរសុខទុក្ខហើយនឹងនាំពំនាំនៅ លិខិតថ្លែងអំណរគុណលិខិតបានកិត្តិយសមួយចំនួនដែលជូនទៅដល់អឺអស់លោកមន្ត្រីចាស់ចាស់ដែលគាត់ធ្លាប់បម្រើការជាមន្ត្រីសហព័ន្ធយើងនៅប្រទេសកាណាដាហើយសប្តាហ៍ថ្ងៃហ្នឹងគាត់ຕ້ອງជារេបន្តិច ហើយកំពុងរងនៅ មានជំងឺរំកាត់នៅក្នុងខ្លួនគាត់ទៅសួរសុខទុក្ខផងហើយនឹងជួយបានសរសើរខ្ញុំកណាមិន បន្តទៅវែងឆ្ងាយទេនឹងជូនកម្មវិធីទៅព្រះអង្គគ្រូណាស្វ័យគុំប៉ុណ្ណេះតែទៀតណានៅតាមដំណឹងតាមការពបរិយាយអឺគេនឹងជូនទៅដល់ប្រិមិត្តរបស់យើងដែលគុណចាប់បានលើកឡើងគឺជាការលទ្ធផល គឺជាលទ្ធផលនៃការបានយល់ដឹង អំពីសិទ្ធិសិទ្ធិមនុស្សអន្តរជាតិផង ហើយជាការដឹងអំពីសិទ្ធិរបស់ ពួកគាត់ផងបើមិនបានយល់អំពីសិទ្ធិរបស់ពួកគាត់ពួកគាត់មិនអាចធ្វើពិធីបុណ្យបានទេដូច្នេះគុណចាស់បានរៀបរាប់ហើយតែតឹងមានអីជាការលើកទឹកចិត្តដល់ពួកគាត់ដែរទេចំពោះយុវជនរបស់យើង ដែលគាត់មាន ការចេះទៅសួរសុខទុក្ខដល់វង្វឹងដេបហើយនឹងគាត់ធ្វើពិធីហើយអស់ហ្នឹងគាត់ តាមដានព័ត៌មានពីក្រុមយើង ផងព័ត៌មានពីគ្រប់ទីកន្លែងផងហាក់ដូចជាមានការចងសង្វាក់គ្នាល្អណាស់ហើយចំពោះការតស៊ូរបស់ពួកគាត់ហាក់ដូចជាត្រឹមត្រូវល្អហើយនឹងតឹងមានការចាប់អារម្មណ៍ទៅលើនេះចាគណៈជាបឋមសង្គមប្រដេជគុណទាំងពីរព្រះអង្គជាទីសក្ការៈនិងប្រធារានុធារាគ្រប់ព្រះអង្គទាំងអស់ ដែលនៅលើសកលលោកព្រមទាំងនិយាយដោយឡែកគឺប្រធារានុធារាខ្មែរក្រមនៅកម្ពុជាក្រមនឹងជាទីសក្ការៈញាតិញោមបងប្អូន ជនរួមសិក្សាលោហិតទាំងអស់នៅកម្ពុជានិងកម្ពុជាក្រោមក៏ដូចទូទាំងពិភពលោក នឹងជាទីរាប់អានផងដែរអឺខ្ញុំមើលឃើញថាទស្សនវិជ្ជាដែលកើតឡើងជារៀងរាល់ថ្ងៃទៅលើពិភពលោកក៏ដូចជានៅកម្ពុជាក្រោមច្បាប់សិទ្ធិមនុស្សនេះវាតេបតេងទឹកចិត្តដល់ប្រជាប្រដ្ឋលើពិភពលោកហ្នឹងសំដៅទៅលើការណែនាំឲ្យយើងនេះចេះមានការដាស់សតិអារម្មណ៍របស់ យើងនឹងឡើងវិញនៅការលួងលក់ មួយចំនួនដែលប្រទេសមួយចំនួនហ្នឹងដែលប្រើប្រាស់សិទ្ធដែលជាអាជ្ញាធរហ្នឹងមកលើមកគៀបសង្កត់នៅលើប្រជាជនដែលរស់នៅក្នុងស្រុកហ្នឹងជាធម្មតាដោយសារតែពួកគាត់ហ្នឹងមិនយល់ច្បាប់អស់ទាំងនោះធ្វើឲ្យរដ្ឋាភិបាលក៏ដូចជាអ្នក ដឹកនាំមួយចំនួនហ្នឹងគាត់ធ្វើការងារទៅតាមអារម្មណ៍របស់ពួកគាត់អញ្ចឹងទេមិនយកច្បាប់អន្តរជាតិក្នុងមកប្រើប្រាស់ឬក៏មិនយកច្បាប់អន្តរជាតិហ្នឹងយកទៅបញ្ចូលនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញក៏ដូចជារដ្ឋរបស់ធម្មនុញ្ញជាតិយកមកប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាទូទៅនៅក្នុងសង្គមជាតិដែលមានសហសហពហុពហុជាតិជាដើមជាពិសេសដូចទៅប្រទេសអូស្ត្រាលីនេះទេដូច្នេះហើយដែលដែលធ្វើយើងសង្កេតមើលឃើញថា ក្រោយពីពេលយើងមានកម្មវិធីរបស់យើងនឹងផ្សព្វផ្សាយជាសាធារណៈទៅនៅក្នុងការងារបង្ហាត់បង្រៀនក៏ដូចជាការងារបញ្យលនៅច្បាប់មួយចំនួនដែលតែកតែងជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិតែកតែងជាមួយនឹងច្បាប់តែកតួជាមួយនឹងច្បាប់សិទ្ធិជនជាតិដើមជាដើមនោះធ្វើឲ្យមានការកក្រើកឡើងធ្វើឲ្យមានការរំញោចនៅសតិអារម្មណ៍របស់ បងប្អូន ខ្មែរយើងក៏ដូចជាយុវជនខ្មែរក្រមនៅកម្ពុជាក្រមហ្នឹងធ្វើឲ្យអាការតំណាក់តំណងហ្នឹងវាចាប់ដើមសាជាថ្មីឡើងវិញជាប្រព័ន្ធមួយជាប្រព័ន្ធមួយដែលខ្ញុំមើលឃើញហ្នឹងមិនត្រឹមតែប្រជាជនខ្មែរក៏ដូចជាខ្មែរក្រមនៅក្រៅប្រទេសទេសាសជាតិដតីដតីទៀតក៏គេមានធ្វើការងារទំនាក់ទំនងហ្នឹងទៅតាមកីឡាករទៅតាមកីឡាអឺបដាលទៅតាមការប្រកួតកីឡាជាដើមហ្នឹងក៏ជាការងារនាំ ភាពជាភារភាពរបស់មនុស្សទូទៅនៅក្នុងពិភពលោកនឹងដែរដោយសារតែច្បាប់អន្តរជាតិហ្នឹងគេបានសម្ដែងចេញមកអញ្ចឹងហើយពិភពលោកដែលមានប្រទេសមួយចំនួនគ្រប់គ្រងនៅច្បាប់ទាំងអស់ហ្នឹងក៏យកច្បាប់ទាំងអស់ហ្នឹងមកប្រើប្រាស់ទៅតាមវិធីសាស្ត្រហ្នឹងហើយអញ្ចឹងយើងមើលឃើញដោយឡែកខ្មែរក្រមយើងវិញក្រោយពីឆ្នាំ1948 48ហ្នឹងរហូតមកដល់បច្ចុប្បន្នហ្នឹងឃើញថាខ្មែរក្រមយើងមិនបានអឺដឹងឮមិនបានអឺ យកច្បាប់ទាំងអស់ហ្នឹងមកសម្ដែងនៅឡើយទេដោយសារតែរដ្ឋាភិបាលវៀតណាមហ្នឹងបានជាជាជាជាជាសមាជិករបស់អង្គការសហជីវជាតិមួយហើយនៅ ក្នុងតួនាទី ជាអ្នកបានសិក្សាជាអ្នកបានទទួលស្គាល់នៅសិទ្ធិមនុស្សអន្តរជាតិនឹងជាសកលហើយដែរបែរទៅជាមិនបានយកទៅផ្សព្វផ្សាយជាសាធារណៈនៅកម្ពុជាក្រមនឹងឲ្យប្រជាជនមិនថាខ្មែរកម្ពុជាក្រមទេសូម្បីតែប្រជាជនយួនខ្លួនឯងនៅតំបន់ចងញោក មាត់កាត់ជាដើមក៏មិនយល់នៅច្បាប់នឹងដែរអញ្ចឹងធ្វើឲ្យគេមានការមិនរីកចម្រើនទៅតាមអាការរស់នៅអឺរបៀបរបបតាមស៊ីវិល័យនៃបច្ចុប្បន្ននឹងទេធ្វើឲ្យពួកគាត់នឹងនៅតែយល់គេហៅថាលួយថើយឡាក់ថើយនឹងមានន័យថានៅតែធ្លាក់នៅក្នុងភាពងងឹតនៃសម័យកាលដ៏យូរឡុងហ្នឹងនៅតែជាប់ចម្ពាស់ជាមួយនឹងសម័យកាលហ្នឹងរហូតមកដល់បច្ចុប្បន្នហ្នឹងទៅតែឃើញថា ក្រោយពីពេលការប្រឹងប្រែង របស់សហគមន៍សមាគមក៏ដូចជា របស់ខ្មែរកម្ពុជាក្រោមជាពិសេសសហព័ន្ធនឹងបានផ្សព្វផ្សាយជាសារធារណព័ត៌មានទាំងអស់ហ្នឹងទៅធ្វើយុវជនយើងគាត់យល់ដឹងមនុស្សយើងកាលណាយើងយល់ដឹងពីច្បាប់ហ្នឹងរីកចម្រើនច្បាប់ហ្នឹងធ្វើឲ្យយើងនឹងមានការទំនាក់ទំនងធ្វើឲ្យយើងមានការចិត្តស្និទ្ធធ្វើឲ្យយើងនឹងមានការចែករំលែកធ្វើឲ្យយើងនឹងមានការរស់នៅដោយសុខសន្តិភាពធ្វើយើងមានការអឺអឺ ចងបាច់គ្នាជាប្រព័ន្ធដូច្នេះហើយមកពីច្បាប់នឹងឯងជាការងារណែនាំផ្លូវឲ្យយើងរៀនរស់រៀនអឺធ្វើខ្លួននឹងឲ្យស្របទៅតាមសម័យកាលវាមិនស្ថិតនៅក្នុង សម័យកាលបុរាណទៀតទេសម័យកាលនេះគឺជាសម័យកាលមួយដើរតនសម័យដែលបច្ចេកវិទ្យាទំនើបហើយបើកាលណាបច្ចេកវិទ្យាកាន់តែ ទំនើបអាច្បាប់មនុស្សនឹងកាន់តែ វា មានប្រសិទ្ធភាពណា ហើយកាលណាយើងយកយកអាអាច្បាប់សិទ្ធិមនុស្សហ្នឹងយកមកអនុវត្តសម័យកាលទំនើបនេះវានឹងប្រែប្រួលអាជីវភាពរស់នៅរបស់ប្រជាជនទៅតាមហ្នឹងឯងហើយអញ្ចឹងទេយើងឃើញថាក្រោយពីពេលយើងសង្កេតមើល ក្នុងរយៈពេល3 4ឆ្នាំចុងក្រោយនេះឃើញថាមិនតំតែយុវជនខ្មែរក្រមយើងយល់ដឹងតែប៉ុណ្ណឹងទេថែមទាំងពួកកាត់នឹងហ៊ានបញ្ចេញមតិ ទៅតាមច្បាប់អន្តរជាតិហ៊ានធ្វើសកម្មភាពធ្វើការងារអឺប្រពៃពិធីនេះនោះជាពិសេសពិធីសិទ្ធិពិធីសិទ្ធិមនុស្សអន្តរជាតិនៅក្នុងស្រុកពិធីសិទ្ធិស្ត្រីនៅក្នុងស្រុកពិធីអឺអឺអឺទិវានារីអន្តរជាតិទិវានារីអន្តរជាតិការបាត់សិទ្ធិសេរីភាពរបស់ខ្មែរក្រមអញ្ចឹងទេអាហ្នឹងមកពីការហេតុផលដែលយើងងាយស្រួលយល់ហ្នឹងគឺថាដោយសារកាត់យល់អំពីច្បាប់ហ្នឹង ហើយអញ្ចឹងច្បាប់នឹងទៀតសោតមិនមិនត្រឹមតែឲ្យចំពោះតែខ្មែរក្រប៉ុណ្ណឹងទេបើសិនតែរដ្ឋាភិបាលយួននេះបានធ្វើឲ្យខ្មែរឬក៏ជនជាតិទាំង54សញ្ជាតិនៅក្នុងប្រទេសវៀតណាមនោះបានយល់ដឹងដូចតែយើងកំពុងរាយរ៉ាបហ្នឹងគឺមានន័យថាសុខសន្តិភាពហ្នឹងវាអាចកាន់តែវាកាន់តែកើនឡើងហើយប្រជាជនដែលរស់នៅក្នុងស្រុករួមគ្នាហ្នឹងវាកាន់តែមាន ភាពជា ភាត្រភាពមានន័យថាភាពស្មើគ្នានឹងកើតឡើងនៅពេលនោះហើយហើយភាព ភាពស្មើគ្នាកើតឡើងគេថាតកណាសុំបណ្ដាំងមានន័យថាជីវភាពរស់នៅក៏ធូរធារការងារដើរហើរក៏អត់មានបញ្ហាអាអាប្រព័ន្ធសុខាភិបាល ប្រព័ន្ធអឺអឺអង្គនិនម៉ាងឯជាដើមហ្នឹងមានន័យថាប្រជាជនយល់ដឹងប្រជាជនមិនសូវធ្វើឲ្យខុសទៅតាមទម្រង់ច្បាប់របស់រដ្ឋហ្នឹងទេអញ្ចឹងខ្ញុំមើលឃើញ ហើយចំណុចដែលសំខាន់របស់ប្រជាជនខ្មែរក្រមយល់ដឹងហ្នឹងគឺថាពួកគាត់ចាប់ដើមចលនាក្រោយពីពេលយល់ដឹងពួកគាត់ចលនាធ្វើសកម្មភាពមួយចំនួនដូចជាគៀងគោឲ្យប្រជាប្រដ្ឋហ្នឹងគាត់ចូលរួមចំណាយក្នុងការងាររៀនសូត្រសិទ្ធិទាំងអស់ហ្នឹងរៀនសូត្រដោយច្បាប់ទាំងអស់ហ្នឹងហើយគាត់មានវិធីសាស្ត្រទៅសួរសុខទុក្ខតាមតំបន់នានាក៏ដូចជានៅទីតាំងណាមួយដែលមានបញ្ហាកើតឡើងពួកគាត់តែងតែជួយចែកចែកកម្លេច ចេះធ្វើការងារសួរសុខទុក្ខចេះនាំនៅផលប្រយោជន៍ដល់គ្នានឹងគ្នាអញ្ចឹងយើងមិនមិនមិនចង់ឲ្យភាពហ្នឹងវាកើតឡើងតែចំពោះខ្មែរក្រមទេបើសិនអាចថារដ្ឋាភិបាលយួនហ្នឹងមានការផ្សព្វផ្សាយមានការទំនុកបំរុងមានការជួយផ្ចង់ផ្ដើម មានការធ្វើឲ្យសង្គមជាតិទាំងមូលនៅកម្ពុជាក្រមនឹងរីកចម្រើនទៅបានវាអាស្រ័យរដ្ឋាភិបាលវៀតណាមនឹងត្រូវកែប្រែចំណុចអស់ទាំងចំណុចមួយចំនួន ដែលជាចំណុចអវិជ្ជមានដែលរដ្ឋាភិបាលវៀតណាមកំពុងតែធ្វើមកលើសកម្មភាពរបស់ខ្មែរក្រមដែលកំពុងចាប់ដើមកំពុងតែបង្កើតឡើងថ្មីថ្មីជាពិសេសដូចសិទ្ធិមនុស្សនៅអន្តរជាតិខ្មែរក្រមកំពុងតែបានប្រពៃធីនឹងគួរណាតែរដ្ឋាភិបាលរដ្ឋាភិបាលវៀតណាមនឹងគួរតែលើកតម្កើងគួរតែនាំគ្នាជួយលើកតម្កើងជួយលើកស្ទួយថាណែអឺក្រមយុវជនខ្មែរក្រមនឹងបានយល់ដឹងអំពីច្បាប់អន្តរជាតិហើយហើយបើសិននៅតែវាអន្តរជាតិកើតឡើងគួរណាតែ ជួយធ្វើយ៉ាងណាគាត់មានមានប្រសិទ្ធភាពក្នុងការងារនយោបាយស្ដីការងារនយោបាយរបស់ពួកគាត់ការងារថ្លែងនៅសន្ទរកថារបស់ពួកគាត់គឺនាំមកភាពអឺអឺរីចម្រើនរីចម្រើនឲ្យសង្គមជាតិទាំងមូលมันមានធ្វើនឹងដើម្បីប្រឆាំងរដ្ឋធម្មនារដ្ឋរដ្ឋអំណាចយួននឹងទេសិទ្ធិមនុស្សគឺថាការនិយាយអំពីសិទ្ធិមនុស្សគឺនិយាយសិទ្ធិទូទៅទាំងអស់បើបងប្អូនអាចរស់នៅក្នុងភាពជាអ្នកកាន់សិទ្ធិ អ្នកអ្នកកាន់ច្បាប់ទាំងអស់គ្នាសិទ្ធិនឹងវាកើតឡើងទាំងអស់គ្នាកើតឡើងបានទាំងអស់គ្នាហើយបើសង្គមមួយមានមាន មានច្បាប់នឹងគ្រប់គ្រងទាំងអស់គ្នាហើយមនុស្សយកច្បាប់នឹងមកធ្វើជាផ្លូវការដើម្បីអនុវត្តទៅតាមនឹងឃើញថាមនុស្សនៅក្នុងតំបន់នឹងច្បាស់ជាមានសេរីភាពមានភាពរីកចម្រើន មានការជឿនលឿនទៅមុខมันមានភាពអន្តរាយអីមួយទេក្រោយពីពេលពួកគាត់នឹងបានប្រពៃវិធីអស់ទាំងហ្នឹងឃើញថា ភាពរីចម្រើនបន្តិចម្ដងបន្តិចម្ដងរបស់ខ្មែរក្រមនឹងបាត់បង់ភាពងងឹតស្លង់អញ្ចឹងដូចយើងតំបន់មួយគេហៅថាដិតចង្គៀងតំបន់មួយដែលអត់ដិតចង្គៀងអញ្ចឹងយើងមើលភាពដែលលងឹតស្លង់ហ្នឹងវាត្រូវបានការបំភ្លឺដោយភ្លើងចង្គៀងហ្នឹងដែលដែលយើងចង់បញ្ជាក់ថាយុវជនខ្មែរក្រមឥឡូវគាត់បានភ្លឺស្វាងអំពីច្បាប់ទាំងអស់ហ្នឹងគាត់បានដិតចង្គៀងហ្នឹងហើយកាន់ចង្គៀងហ្នឹងដើរទៅ អឺបំភ្លឺឲ្យអ្នកដតីដតីទៀតដែលនៅកន្លែងមួយដែលគាត់មិនធ្លាប់បានយល់ដឹងអំពីច្បាប់ហ្នឹងហើយច្បាប់ហ្នឹងកាលណាវាអឺហូរទៅដល់កន្លែងណា អធិពលនៃសន្តិភាពទៅដល់កន្លែងនោះអញ្ចឹងយើងឃើញថាខ្ញុំគាត់នៅចង់ចាប់អារម្មណ៍ថាច្បាប់សិទ្ធិមនុស្សច្បាប់ជនជាតិដើមទៅដល់កន្លែងណាសន្តិភាពភាពជឿនលឿនភេករីកចម្រើន និងហូរទៅដល់កន្លែងនោះកន្លែងនោះ អឺទីតាំងកន្លែងនោះទៅបីនៅអឺស្ងាត់ស្ងាត់ចរងំតាំងពីដើមឡើយមកដល់កម្រិតណា ពេលទទួលបានផលទាំងអស់នេះកន្លែងនោះនឹងអាចរីកចម្រើននឹងស្គូស្គីនឹងធំតកើងជាងដែលយើងមើលឃើញពីដើមមកអញ្ចឹងទេខ្ញុំកណាចូលរួមថា ការរៀនសូត្រច្បាប់នេះការយកច្បាប់នេះទៅអនុវត្តធ្វើឲ្យសង្គមនឹងវារីកធំធាត់ ទៅតាមសម័យកាលមួយដែលហៅថាសម័យទំនើបបច្ចេកវិទ្យានេះ វាអាស្រ័យមានច្បាប់នឹងមកគ្រប់គ្រងបើសិនបច្ចេកវិទ្យាកាន់តែទំនើបមនុស្សកាន់តែចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនឯងទៅតាមទម្រង់បច្ចេកវិទ្យាហ្នឹងវាអាស្រ័យមានច្បាប់ហ្នឹងនៅពីក្រោយខ្នងបើសិនតែច្បាប់ហ្នឹងมันมันมันយកមកអនុវត្តឲ្យត្រឹមត្រូវទេ បច្ចេកវិទ្យាអាទំនើបហ្នឹងវាអាចធ្វើឲ្យវាយក៏បានណាវាអាចធ្វើអំពើអាក្រក់អំពើយងខ្នងអំពើអាភ័យអីទាំងអស់នៅក្នុងបច្ចេកវិទ្យាហ្នឹងមនុស្សអាចមើលឃើញបានទាំងអស់អញ្ចឹងនេះច្បាប់ទាំងអស់ហ្នឹងវាមានការគាំពៀផងវាមានការគ្រប់គ្រងទៅលើប្រព័ន្ធទាំងអស់ហ្នឹងផងក្នុងគណៈចូលរួមក្នុងការជឿនលឿនរបស់ប្រជាជនខ្មែរក្រមហ្នឹងឃើញថាក្រោយពីបានយល់ដឹងអំពីច្បាប់ហ្នឹងកិច្ចការងារមួយចំនួនដែលកំពុងសន្សំសន្សំឈានទៅរួចផ្លូវរីចម្រើនហ្នឹងហើយគណៈអរគុណណាអរគុណតាំង ដោយតែបានលើកឡើងហ្នឹងគឺជាកត្តាសំខាន់ដោយសារតែការសិក្សារៀនសូត្រផ្នែកសិទ្ធិហ្នឹងកាលណាដែលយើងស្គាល់អំពីសិទ្ធិរបស់យើងយើងអនុវត្តសិទ្ធិរបស់យើងបានត្រឹមត្រូវកាលណាដែលយើងបានអនុវត្តសិទ្ធិរបស់យើងយើងនឹងមានសេចក្តីសុខដូចតាំងបានលើកឡើងនេះគេថាជាហេតុនាំឲ្យមានការរីកចម្រើនតទៅរឿងទៅអភិវឌ្ឍខ្លួនឯងផងអភិវឌ្ឍសង្គមផងឲ្យរីកចម្រើនតទៅឡើយគាត់ចាស់គណៈបានទទួលព័ត៌មានពីតោវាងជឿងដែលគាត់បានទៅអឺ ទស្សនកិច្ចនៅកន្លែងតំបន់គេហៅសេនាទាសេនាសុហ្នឹងសេនាទាសេនាអីមនសេនាសុសេនាទាអឺអូខេឥឡូវគាត់បានផ្ញើវីដេអូមកឃើញផ្ញើមកដល់ហើយចឹងគុណចាស់ចាំមើលតិចមើលតើវីដេអូវីដេអូអីគេបងមិនបានមកទេឬក៏មិនអីបងប្រហែលទុករំលឹកវីរៈបុរសរបស់យើងនោះមានអីទេ và đặt chụp quanh đấy đấy đấy đấy bắt bóng à đấy bắt bóng ấy đấy và anh nói chung quanh đứng đùng đùng đứng đó bảo viện đùng đứng មានធ្នោតែមើលដល់ល្អអាហ្នឹងអាល្អបងប្អូនមានប្រសងយើងទៅតាមតាមរកខ្លាយនឹងចាំលើកចាំសាហើយអឺយ៉ាងណាក៏ដោយក្មេងៗចំនួនក្រោយ នឹកឃើញទៅដល់គុណូបការៈអស់ចិញ្ចឹងនេះជារឿងមួយដែលគួរចាប់អារម្មណ៍ទៅដល់ការការការផ្សព្វផ្សាយអឺខ្ញុំកណាសំដែងនៅមើលទៅរំភើបព្រោះយាមចង់ចេញគាត់ដល់ក្មេងពេញរំលឹកនឹកឃើញទៅដល់ការតស៊ូរបស់បពៈបរោះយើង បានពលីជីវិតអឺ ដើម្បីការពារនៅទឹកដីជាគេដូនតាសល់តាំងពីដើមមកហ្នឹងហើយឥឡូវទោះបីថាគាត់រំឃើញក៏គាត់ស្វះស្វែងបានលឺសូនោះគាត់ស្វះស្វែងទៅរកណានេះគឺជារឿងមួយដែលដែលដែលចាស់ទុំខ្មែរក្រមហ្នឹងគួរតែដឹងគួរដឹងណាថា ថារឿងដែលយើងមិនបានផ្សព្វផ្សាយហ្នឹងវាចំណុចរបស់យើងនៅត្រង់ហ្នឹងដែលយើងមិនបានផ្សព្វផ្សាយហ្នឹងគឺថាកូនចៅរបស់យើងគឺអត់ដឹងអញ្ចឹងបងអញ្ចឹងណាណាទេប្រាប់នោះហើយយើងសូមសរសើរនៅអស់លោកមួយចំនួនដែលគាត់ខំប្រឹងសរសេរនៅប្រវត្តិអង្គញាសឿនគុយនៅភ្នូនៅនៅបច្ចេកដីរបស់គាត់ហើយនៅដើមជឿទៀល នៅរឿងរ៉ាវតស៊ូជាច្រើន ពីដើមខ្ញុំកណាធ្លាប់ឃើញឯកសាររបស់បដិគុណថាច់ប៉ាងដោយខេត្តឃ្លាំងនឹងលោកបានសេកិច្ចការមួយចំនួនដែរយកមកផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីមួយរបស់លោករួមជាតិនៅឯប្រទេសកម្ពុជា ដូចជាឯកសារនឹងព្រះអង្គសរសេរឆ្នាំ1966ហើយបានផ្សព្វផ្សាយ នៅក្នុងទស្សនវិស័យនឹងនៅឆ្នាំ1969តាមតែខ្ញុំកណាចាំនៅពុទ្ធសាសនាបណ្ឌិតយើងនៅរាជធានីភ្នំពេញហ្នឹងមានឯកសារប្តីភុនថៃប៉ាងហ្នឹងសម័យមុនក៏លោកហ៊ុយនឹមគាត់បានយកនៅឯកសាររបស់ប្តីភុនថៃប៉ាងហ្នឹងយកមកធ្វើការសិក្សាហើយមួយទៀតមានឯកសារមួយដែលញោមត្រឹងបឿង ឥឡូវគាត់ស្លាប់ហើយនៅឯអឺភូមិពេជ្រតគួនគាត់បានមានសិភៅចាស់មួយសរសេរអក្សរបុរមបុរាណយើងដូចជាអក្សរសត្រាអញ្ចឹងនិយាយអំពីចម្បាំងរបស់ខ្មែរយើងហើយនឹងជាមួយយួនសម័យនោះសម័យបារាំងមិនទាន់មកហើយក្រោយមកបារាំងមកសង្គ្រាមហ្នឹង ព្រះអង្គជ្រាបស្រាប់ហើយប្រកូនណាអង្គឌួងលោកបានធ្វើសង្គ្រាមជាមួយគ្នាចុះមកតាមមកចំហៀងនៅទន្លេមេគង្គហ្នឹងខាងលិចទន្លេមេគង្គចុះពីមាត់ជ្រូកមកខេត្តពីមអឺមលអីហ្នឹងចុះមករហូតទៅដល់ចិត្តក្លាំងហើយប៉ុន្តែព្រះអង្គទ្រង់បញ្ឈួនទៅក៏ថយត្រឡប់ទៅវិញទៅ នឹងទន្ទឹមគ្នានឹងពេលដែលព្រះអង្គបានឡាយចុតម៉ាយដូចថាសោតឲ្យអាចារ្យមីសដែលបោះប្រាំងមកផ្សាយសាសនាយេស៊ូគ្រីស្ទនៅស្រុកខ្មែរហ្នឹងជួយសរសេរផ្ញើថ្វាយប្រកួតណាណាប៉ូឡេអុកទី3និយាយពីរឿងស្នើសុំកម្លាំងព្រះអង្គមកជួយវាយរំដោះណែទឹកដីកម្ពុជាក្រោម ពីពួកអាណាមអញ្ចឹងណាហើយព្រះអង្គស្នើសុំដដែលដដែលថាពេលដែលព្រះអង្គវាយយកបានហើយព្រះអង្គកុំយកទឹកដីនឹងធ្វើជាទឹកដីរបស់បារាំងហើយនឹងមានថ្វាយតង្វាយអីនឹងជាច្រើន នៅ ក្នុងសភៅរឿងរ៉ាវនៃទឹកដីកម្ពុជាក្រមនឹងមានដែលខ្ញុំកណ្ដាលសរសេរទៅតាមរៀបរៀងឡើង តាមឯកសាររបស់លោកហ៊ុយនឹមគាត់ធ្វើជាខែប្របត្តិ បណ្ឌិតរបស់គាត់ជាភាសាប្រាំងទេនិយាយពីគតិយុត្តរបស់ប្រទេសកម្ពុជា នៅលើទឹកដី កម្ពុជាក្រោមហ្នឹងនៅមានប្រសិទ្ធភាពដែរទេបានឯកសារហ្នឹងយើងទទួលបាន ការគ្រប់គ្រងពីក្រមអ្នកស្វាស្វែងយល់អំពីទឹកដីរបស់យើងដែលបាត់បង់ទៅហ្នឹងជាច្រើនព្រោះហេតុនោះហើយបានខ្ញុំកណានឹងមានជជែកគ្នា នៅក្នុងក្រសួងអប់រំហ្នឹង ហើយឆ្លៀតឱកាសនេះចង់រំលឹកសួខអប់រំនៃប្រជាណាចក្រកម្ពុជាដែរមេត្តាស្វាស្វែងបង្ហាញបន្ថែមឲ្យនិស្សិតរបស់យើងនឹងបានយល់ដឹងហើយអានឹងវាកើតចេញអំពីកម្លាំងម្នាក់ម្នាក់អ្នកណាដែលយល់ឃើញថាឯកសារមួយណាគួរផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើងបានដឹងពីព្រោះរឿងរ៉ាវអស់ទាំងនេះដូចជាយុវជនយើងនោះក៏មិនដឹងរឿងរ៉ាវមិនដឹងថាបរិបបបរោះខ្មែរ ខ្មែរក្រមទាំងអស់ហ្នឹងតស៊ូជាមួយនឹងសង្គ្រាមនឹងស្វត់ស្វាញយ៉ាងម៉េចអ្នកណាបានដឹងរឿងបណ្ណាសរសេរបណ្ដឹងទៅសរសេរនៅក្នុងកណនី Facebook របស់ខ្លួនបណ្ដែតឡើងហើយការស្រាវជ្រាវក្នុងថ្ងៃអនាគតនឹងនឹងមានជួបប្រទះនៅអ្នកណាជួយចិត្តលេងគេហៅថាស្រាវជ្រាវតំណែងដែលបាត់ពីបញ្ហាទឹកដីកម្ពុជាក្រមអញ្ចឹងក្នុងប្រព័ន្ធអេឡិចត្រូនិកបច្ចុប្បន្នបើយើងព្យាយាមស្រាវជ្រាវចំណុចអស់ហ្នឹង ព័ត៌មានផ្សេងផ្សេងដែល Google ឬមួយ YouTube ឬមួយ Facebook ដែលគេ collect បានហ្នឹងគេនឹងរុញទៅឲ្យ មនុស្សម្នាក់ម្នាក់ដែលមានស្មារតីចង់ស្រាវជ្រាវអស់អញ្ចឹងវ៉ាត់នោះហើយបើយើងទាំងអស់គ្នាមិនមិនខ្ជិលច្អូសទេ មិនខ្ជិលច្អូសគឺថាខំប្រឹងនិយាយអ្វីចំណុចខ្លះដែលយើងបានដឹងព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធទៅដល់ដំណឹងដែលបាត់បង់យូរអង្វែងមកហើយហ្នឹងផ្សព្វផ្សាយចែកចំណែកគ្នានៅក្នុងប្រព័ន្ធអឺលេខលេខបច្ចុប្បន្នហ្នឹងទៅហើយកណនី Facebook ឬមួយអឺ page ណាដែលខ្លួនមាននៅក្នុងបណ្ដាញសកលលោកបច្ចុប្បន្នហ្នឹងបណ្ដាញអ៊ីនធឺណិតហ្នឹងមេត្តាជួយចែកលេខទៅដើម្បីផ្ដល់ជាព័ត៌មានទឹកតាងជាក់ស្ដែង ហើយយើងបានដឹងត្រឹមប៉ុណ្ណា ច្បាស់លាស់ត្រឹមប៉ុណ្ណាបង្ហាញទីតាំងភូមិសាស្ត្រនឹងឲ្យរៀបរាប់សន្សំសន្តំព័ត៌មាននឹងគឺថាព្យាយាមលម្អិតព័ត៌មានផ្លូវទៅនឹងដល់ណាជួបអីមានដើមឈើដើមអីឬមួយណែព្រែកឬមួយក៏អូឬមួយក៏វត្តអីហ្នឹងជាផោះតាងនឹងឲ្យ មនុស្សទាំងអស់ហ្នឹងងាយស្រួលក្នុងការស្វែងយល់ដូចយុវជនរបស់យើងអញ្ចឹង គាត់ទៅស៊ើបសួរបច្ចុប្បន្នហ្នឹងយើងដឹងហើយបើយើងមិនដឹងទីតាំងពិតប្រកបថានៅកន្លែងណាកន្លែងណាប៉ុន្តែយើងដឹងម្ដុំតនឹងគឺជាភ្នោដែលបានបញ្ចុះវសនាទាហ្នឹងកន្លែងនោះគឺជាភ្នោសនាទាខ្ញុំណាបានលឺប៉ុន្តែបាត់បង់យូរទៅវាคลายទៅជាវាលឆ្មៅហើយប្របមាត់ប្រែកហ្នឹងនឹងគឺជាសង្គ្រាមមួយសង្គ្រាមចុងក្រោយដែលសម័យនៅឯព្រះតពាំងហ្នឹងអឺ ទទួលរងនៅថាសម័យអង្គការសង្គួយនិយាយចាសង្គ្រាមស៊ីសាច់ហត់ឈាមគ្នាហើយនៅខាងឃ្លាំងហ្នឹងវាចឹងដែរប៉ុន្តែដល់យើងផ្ដាច់តំណែងតំណងគ្នាទៅទ័ពយួនមកច្រើនពេកទៅសម័យពួកអង្គឡូវហ្នឹងធ្វើឲ្យយើងដាច់តំណែងតំណងដោយហេតុអីបានយើងដាច់តំណែងតំណងមកពីយើងអត់មានមេវិជាការសម័យនោះដោយហេតុអីយើងបញ្ជូនសារទៅប្រជាជនកម្ពុជាប៉ុន្តែ ហេតុផលអ្វីមិនច្បាស់នៅក្នុងឯកសារប្រវត្តិសាស្ត្រមិនបានសរសេរទេប៉ុន្តែតាមការប្រមាលមើលនិទាសទៅគឺថាយើងកំពុងតែជាប់ដៃជាមួយនឹងថៃផងហើយខាងខាងខាងកើតនេះជាមួយនឹងយួនអាណាមផងម្ល៉េះហើយអត់មានកម្លាំងណាចុះមកជួយខ្មែរក្រមតាន់ពេលដូច្នេះកងទ័ពពួកមេទ័ពទាំងឡាយដែលតស៊ូនៅតាមព្រំដែននឹងការពារព្រំដែននឹងឬមួយក៏ ចវាយខេតចវាយសពអីហ្នឹងគឺខំប្រឹងដោះស្រាយបញ្ហាការពារទឹកដីការពារប្រជាសាស្ត្ររបស់ខ្លួននៅ ទីនោះរៀងរៀងខ្លួនអញ្ចឹងហើយមេតបមួយណាក៏មានកូននឹងបន្តវេនរហូតអញ្ចឹងដោយសារអត់មានការតែងតាំងដោយសារអត់មានការចាត់តាំងអីសារាចរអីពីបរិជ្ជវាំងនៅឯប្រទេសកម្ពុជានឹងបានតាន់ពេលម្ល៉េះហើយកន្លែងណាក៏ដោះស្រាយរៀងរៀងខ្លួនទៅនឹង គឺជាហេតុផលដែលខ្ញុំកណាធ្វើវិភាគទៅតាមការស្រាវជ្រាវច្រើនឯកសារលោក Adema Leclerc ផងហើយនឹងលោក David P Chandler ដែលគាត់សរសេរបូកសរុបឡើងវិញនៅកង្វះខាតជាច្រើន ដែលលោក Adema Leclerc សរសេរមិនទាន់បានច្បាស់លាស់ហើយផ្សព្វផ្សាយកាលពីឆ្នាំ1914នោះហ្នឹងអឺចុងក្រោយ មានឯកសារដែលស្រាវជ្រាវដោយនិស្សិតខ្មែរយើង មានលោកសរិនឆាហើយនឹងលោកបណ្ឌិតហ៊ុយនឹមហ្នឹងដែលជាក្បួនខ្នាតដែលយើងអាចទុកចិត្តបានហើយដតីក្រៅពីនោះអ្នកសរសេរប្រវត្តិសាស្ត្រនៅប្រជាជាតិកម្ពុជាហ្នឹងក៏លោកត្រងានឹងទៀតលោកត្រងានឹងក៏ស្រាវជ្រាវឯកសារទាំងឡាយហើយសរសេរថែមដោយសារគាត់ជាអ្នកកម្ពុជាក្រោមលោកត្រងានឹងគឺជាឪពុកមារបស់លោកត្រងបានរិនហ្នឹងបច្ចុប្បន្នហ្នឹង អញ្ចឹងអ្នកសរសេរប្រវត្តិសាស្ត្រនៅឯប្រជាណាចក្រកម្ពុជាឆ្នាំ1973ក្នុងពេលដែលគាត់ធ្វើជាប្រធាននៃមជ្ឈមណ្ឌលខ្មែរមនណាអើមានវិទ្យាស្ថានខ្មែរមនកាលនោះសម័យសាធារណរដ្ឋនឹងបង្កើតវិទ្យាស្ថានខ្មែរមនដើម្បីសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រនឹងឲ្យលោកត្រងៀងគាត់ប្រធានពេលនោះគាត់ស្រាវជ្រាវសរសេរឯកសារនឹង ហើយនៅប្រទេសកម្ពុជាសិក្សាឯកសារលោកត្រឹងងារនឹងរហូតមកហ្នឹងបានប៉ណ្ណឹងអញ្ចឹងស្នាដៃរបស់ខ្មែរក្រោមបានបំរើឲ្យប្រជាជនអកកម្ពុជានឹងច្រើនចក្រណាតទូតគេប៉ុណ្ណឹងប៉ុននិយាយពីរឿងប្រវត្តិសាស្ត្រទាំងអស់ដែលព្រះអង្គគ្រូបង្ហាញពីយុវជនរបស់យើងនឹងព្យាយាមទៅសាកសួរទៅពិនិត្យមើលទៅដល់ណូរបស់ វីរៈបរោះខ្មែរដែលតស៊ូនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងការឈ្លានពាន ការជិះជាន់របស់វៀតណាមហ្នឹងរបស់យួនណាយួនអង្ណាមថ្មីនោះយើងហៅយួនអង្ណាមប៉ុន្តែមកទល់ពេលនេះជំរាបបងប្អូនហើយជំរាបទៀតមិនមែនការរំលឹកឡើងនឹងគឺថាដើម្បីទៀមទាគ្នាអំពីបញ្ហាទឹកដីទេបច្ចុប្បន្នរបត់នៃពិភពលោកគឺថា យើងត្រូវការប្រសិទ្ធសេរីភាព ក្នុងនាមជាប្រជាសាស្ត្រមួយ ជាជនជាតិដើមតពពូជវងតកូលអំពីចដូនចតាអ្នកកាន់កាប់ទី1នៅទឹកដីកម្ពុជាក្រោមហើយឆ្លៀតពេលនេះខ្ញុំកណាបន្ថែមដោយមានយោបល់របស់អ្នកបានចូលទស្សនាក្នុងเพจនេះមានលោកខេងហួតផងហើយលោកចត្រាលោកខេងហួតគាត់បានស្នើប្រហែលជានេះជារឿងពិសេសដែរហើយជាចំណាប់អារម្មណ៍ គាត់បានស្នើថាបើបងប្អូនយើង បានយល់ដឹងអំពីច្បាប់សិទ្ធិមនុស្សអានឹងប្រហែលជារឿងល្អអញ្ចឹងណាអញ្ចឹងអឺត្រូវតែត្រូវតែជំរុញនៅកម្មវិធីសិក្សានៅសេចក្តីប្រកាសរបស់សិទ្ធិមនុស្សអន្តរជាតិឆ្នាំ1948ហ្នឹងហើយគុណទាំង30សារាហ្នឹង គេឯងក៏បានលើកឡើងនៅប្រជាណាចក្រកម្ពុជាមានផ្សព្វផ្សាយទូលំទូលាយខ្ញុំគណៈឃើញឆ្នាំនេះយុវជនយើងបានចែកគ្នាចែកគ្នាអំពីសេចក្តីប្រកាសហ្នឹងហើយបីប្រកាសឆ្នាំ48ហ្នឹងគុណណាស់ទេទាំងភាសាយួនទាំងភាសាខ្មែរអញ្ចឹងយើងឆ្លៀតឱកាសពេលយុវជនយើងបានចែកគ្នាអានរឿងហ្នឹងយើងបញ្យល់បន្ថែមយើងគ្រាន់តែបើកទៅបញ្យល់បដ ாய் ខ្ញុំកណាត្រឡប់ទៅវិញនឹងពិចារណាជាមួយបដិគុណនឹងរៀបចំលើកម្មវិធីនឹងធ្វើកម្មវិធីសិក្សាមួយហើយប្រធានបទរបស់បដិគុណនឹងដាក់តែកម្មវិធីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សអន្តរជាតិនឹងតែម្ដងខ្ញុំកណាថាពួកគាត់បីធ្វើឥឡូវឥឡូវយុវជនយើងត្រូវការយើងបង្ហាត់បង្ហាញផ្ដាល់ជាយោបល់អំពី ការកំបាំងមួយចំនួនដែលបានប្រកបនៅ ក្នុងសេចក្តីប្រកាសស្តីអំពីសិទ្ធិមនុស្សអន្តរជាតិឆ្នាំថ្ងៃទី10ខែធ្នូឆ្នាំ1948ហ្នឹងឯងគុណណាណាហ្នឹងហើយនឹងរៀបចំពិភាក្សារឿងនោះឲ្យច្បាស់ប្រកបហើយក្នុងករណីហ្នឹងក៏ស្នើលោកលីតឹងចូលរួមជួយដែរអឺលោកលីតឹងគាត់អាចអានភាសាវៀតណាមជា លេងទ្រៀងងងរបស់លៀងរាវុកឆ្នាំ1948ហ្នឹងទៅដើម្បីយើងជជែកគ្នាអាត្មាជឿថានៅក្នុងរដ្ឋធម្មនុញ្ញវៀតណាមតែឆាញ់ច្រើនគេបានបញ្ចូលនៅមាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញរបស់គេទាំងវៀតណាមសេរីទាំងវៀតណាមឥឡូវហ្នឹងហើយគេច្បាច់បញ្ចូលគ្នាគ្រាន់តែរឿងគេអនុវត្តបានប៉ុណ្ណានឹងយើងអត់ដឹងទេ ប៉ុន្តែយើងត្រូវតែពិនិត្យប្រៀបធៀបគ្នា នៅក្នុងរដ្ឋធម្មនុញ្ញរបស់វៀតណាមផងហើយនឹងជាងងឡើងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិថ្ងៃទី10ខែ12ឆ្នាំ1948ហ្នឹងលឹកជូនយុវជនយើងនឹងមានការស្នើអញ្ចឹងអរគុណលោកខេងហួតបានលើកឡើងហើយចត្រាក៏មានចូលរួមដែរជាជាភាសាអង់គ្លេសថាគូកប3គូក3ដែលគាត់ថាជាពលរដ្ឋយើងមិនបានដឹងច្រើនម្ល៉េះហើយ មានការ ក្រែងរឯងខ្លាចរអាញើតញើមអីចឹងគាត់ធ្វើជាភាសាអង់គ្លេសប៉ុណ្ណាបាទមានការព្រួយបារម្ភអញ្ចឹងអញ្ចឹងជាទូទៅនិយាយរួមគឺថាគាត់ចង់តែជំរុញស្នើឲ្យមានការបញ្យលមានការពិភាក្សាគ្នាវែកញែកដោយតែយើងខំប្រឹងវែកញែកពីរឿងសិទ្ធិសេរីភាពរបស់សិទ្ធិរបស់ជនជាតិដើមកាលពីជាងមួយឆ្នាំមុនណាគុណតែ ចឹងខ្ញុំមិនណាឃើញថាការនឹងសំខាន់សំខាន់ហើយអរគុណលោកទាំងពីរហ្នឹងដែលបានចូលរួមផ្ដល់ជាយោបល់ហើយគំនិតរបស់អស់លោកសំខាន់យើងខ្ញុំនឹងខំប្រឹងជំរុញកិច្ចការហ្នឹងឲ្យពិនិត្យទៀងទាត់ឡើងទៀតយើងទៅនិយាយអំពីការកកើតឲ្យមានសេចក្តីប្រកាសនឹងពីតាក់តែងយ៉ាងម៉េចមានអ្នកណាខ្លះចូលរួមតែឯកសារនឹងអត់មានអាកំបាំងទេពីអង្គការសហជីវជាតិនឹងនៅពេកអង្គការសហជីវជាតិនឹងមានទាំងអស់ ហើយយើងស្រាវជ្រាវយកមកវែកញែកប្រសិនបើលោកគីមគូគាត់មានឱកាសចូលរួមកាត់រសើរណាសូមអរគុណគាត់ណាទៀតណាតងចំណុចហ្នឹងគេនាំកណាមានកម្រងធ្វើតាំងពីដើមឆ្នាំប៉ុន្តែដោយសារតែកិច្ចការងារសាងសង់ចូលមកដល់ហើយចុះទៅក៏មិនបានគិតគូររឿងផ្សព្វផ្សាយសិទ្ធិមនុស្សហ្នឹង កណាមានគោលការណ៍ចង់ផ្សព្វផ្សាយយូរឥឡូវតាមសំណងពោលោកហេងហួតឯងលោកហេងហួតណាហេងហួតដែលហេងហួតដែលណាចត្រាក៏គេថាគេមាន page ដែរ I also have a page I will talk or promote about ផ្នែកក្រោមចត្រាគេមាន page គេដែរគេនិយាយពីការ promote ពីបញ្ហាផ្នែកក្រោមសូមអរគុណលោកចត្រាបាទអូខេ ហ្នឹងហើយអាពិតទៅឬគុណចាស់បានលើកឡើងអញ្ចឹងអ្នកស្នេហាជាតិអ្នកប្រវត្តិសាស្ត្រឬក៏បណ្ដុំនៃឯកសារទាំងឡាយហ្នឹងចេញមកពីខាងអ្នកដែលកម្ពុជាក្រមយើងច្រើនហើយដូច្នេះហើយយើងគួរតែផ្សព្វផ្សាយនៅឯកសារទាំងអស់ហ្នឹងដល់ដើម្បីឲ្យពួកយុវជនយើងបានដឹងផងចាំតែជាពិសេសគឺវេទិការបស់យើងគឺផ្ដោតអារម្មណ៍ទៅលើសិទ្ធិមនុស្សជនជាតិដើម សិទ្ធិមនុស្សអន្តរជាតិហ្នឹងយើងផ្ដោតអារម្មណ៍នឹងសំខាន់ពីព្រោះយើងគោលការណ៍របស់យើងតាំងពីដើមយើងកើតមកចាប់ដើមបង្កើតเพจនេះមកយើងមានគោលបំណងអញ្ចឹងថាយើងចង់ផ្សព្វផ្សាយសិទ្ធិមនុស្សហើយយើងផ្សព្វផ្សាយសិទ្ធិអន្តរជាតិឥឡូវហ្នឹងយើងបានបានមកវគ្គហើយហើយតាមសំណងពោរបស់លោកសិទ្ធិសំណាងហ្នឹងក៏គាត់បានប្រាប់ដែរថាគួរតែបង្កើតកម្មវិធីផ្សាយសិទ្ធិជនជាតិដើមហ្នឹងម្ដងទៀតណាសំណាងតែ ការវត្តអញ្ចឹងហ្នឹងគាត់មានអំណងអញ្ចឹងហើយឥឡូវតើមានអីគឺឆ្លើយតជាមួយលោកហេងហួតដែរគាត់មានមានកម្រិតអញ្ចឹងនិយាយរួមទៅនិយាយរួមទៅយើងមិនមែនថាការរៀនច្បាប់ហ្នឹងវាបានត្រឹមតែការងារយកមកឲ្យយល់ដឹងតែប៉ុណ្ណោះទេវាមិនមែនតែប៉ុណ្ណឹងទេការរៀនច្បាប់គឺបានយល់ច្បាប់ហើយឲ្យតែយកច្បាប់មេត្រានីមួយនីមួយហ្នឹងយកមក បញ្ចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សនឹងជារៀងរាល់ថ្ងៃនឹងឯងច្បាប់គឺជាការងារសរសេរចេញមកពីមនុស្សដែលយល់ដឹងអំពីការគៀបសង្កត់របស់អ្នកដតីមកលើជនដតីទៀតដែលស្លូតត្រង់ដោយដែលដែលគ្មានកម្លាំងតស៊ូយើងច្បាប់ជាអ្នកការពារនៅបុគ្គលឬក៏កំពារនៅបុគ្គលឬក៏អ្នកដែលទុនខ្សោយអ្នកដែលទុនខ្សោយនឹងហើយដែលដែលគ្មានវិធីសាស្ត្រ ឬបំរាស់ខ្លួនទេក្រៅពីច្បាប់អន្តរជាតិហ្នឹងអញ្ចឹងច្បាប់អន្តរជាតិអ្នកប្រាជ្ញមួយចំនួន នៅលើ ពិភពលោកហ្នឹងគាត់មើលឃើញថាភាពមិនស្មើភាពគ្នាភាពអយុត្តិធម៌ភាពដែលនៅជំរង ចម្រាស់នៅក្នុងសង្គមមួយមួយហ្នឹងបានទៅគាត់ទៅអង្គុយជជែកគ្នាបង្កើតទៅជាគណៈកម្មការមួយស្រាវជ្រាវរករកនៅវិធីសាស្ត្រសរសេរជាច្បាប់នឹងឡើងដើម្បីគាំពៀ នៅកិច្ចការងារមួយចំនួនដែលខ្ញុំរៀបរាប់មិញអញ្ចឹងហើយយើងច្បាប់ហ្នឹងយើងចង់ឲ្យយុវជនក៏ដូចជាមនុស្សទូទៅទាំងអស់ឲ្យវាមានស្មារភាពគ្នាហ្នឹងគឺលុះត្រាតែមនុស្សទាំងសងខាងហ្នឹងយល់ច្បាប់ហ្នឹងបានទៅធ្វើការងារអឺអាចនិយាយថាវាស្មារភាពគ្នាបាន វាមានសន្តិភាពទៅកើត បើសិនតែមួយខាងយល់មួយខាងអត់យល់វានៅតែប្រទែងបតុងគ្នាអញ្ចឹងទោះបីអ្នកយល់ច្បាប់ហ្នឹងដល់កម្រិតណាក៏ដោយបើអ្នកដែលមិនយល់ហ្នឹងហើយយកទៅជជែកគ្នាក៏វាមិនអាចស៊ីចម្រូវនៅក្នុងច្បាប់ហ្នឹងបានដែរអញ្ចឹងកាលណាអ្នកដែលយល់ច្បាប់ហើយអ្នកមួយខាងទៀតច្បាប់យល់ស្ដាប់ច្បាប់ហើយយកទៅយល់ច្បាប់នឹងហើយយកទៅអនុវត្តទៅ វាបានទៅប្រសិទ្ធភាពច្បាប់នឹងវាអាចជីងជាផ្លូវការបានវាអាចប្រើប្រាស់ទៅតាមទម្រង់នៃការរស់នៅរបស់មនុស្សនឹងបាន ហើយអញ្ចឹងយើងយើងយើងពង្រៀនច្បាប់យើងបញ្យល់ច្បាប់លុត្រាតែបុគ្គលទាំងអស់ហ្នឹងមនុស្សទាំងអស់ហ្នឹងយករៀនច្បាប់ហ្នឹងយល់ហើយយកទៅអនុវត្តវាហើយយកទៅប្រព្រឹត្តយកទៅធ្វើសាកមើលតើសាកលបងមើលទៅតាមតម្រងហ្នឹងវាបានអត់អញ្ចឹងច្បាប់មិនមែនធ្វើទៅយកទៅអនុវត្តហ្នឹងទៅតែមួយផ្លូវទេបើសិនផ្លូវហ្នឹងវាមិនស្របទៅតាមគោលការណ៍នយោបាយរបស់រដ្ឋទេយើងត្រូវមានវិធីសាស្ត្រប្រែប្រួលអាច្បាប់ហ្នឹងទៀតអញ្ចឹងច្បាប់ហ្នឹងវាមិនមែន វាមានឋិតនៅដើមដើមច្បាប់សរសេរជាអសរនោះប៉ុណ្ណឹងទេវាបង្កប់អត្តន័យក្នុងនឹងទៀតឧទាហរណ៍ថាច្បាប់ហ្នឹងវិសាលភាពនៃហ្នឹងឯងហ្នឹងឯងដល់អញ្ចឹងទៅយើងត្រូវតែបំបែកអត្តន័យហ្នឹងឲ្យចេញមកថាតើផ្លូវនេះចូលទៅក្នុងប្រទេសនេះបានដែរអត់បើសិនតែប្រទេសវៀតណាមគេមានគ្រប់គ្រងរបបគេទៅតាមវិធីសាស្ត្រគេអញ្ចឹងតែយើងរៀនអាច្បាប់សិទ្ធិមនុស្សអន្តរជាតិហ្នឹងតើយើងមានការប្រែប្រួលច្បាប់ហ្នឹងដែរទេ ច្បាប់នឹងវាកប់អត្តន័យក្នុងនឹងជ្រៅណាស់ហើយជាច្រើន too many way ជាច្រើនផ្លូវដែលយើងអាចយកមកអឺបំបែកឲ្យទៅជាផ្លូវមួយ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសមួយដែលកាន់លទ្ធិកុម្មុយនីសអញ្ចឹងច្បាប់ហ្នឹងវាមិនថាយកទៅប្រើប្រាស់នៅប្រទេសណាទេបើសិននៅប្រទេសសេរីងាយស្រួលជាងប្រទេសសេរីងាយស្រួលអនុវត្តងាយស្រួលយកទៅតាមគោលការណ៍របស់ច្បាប់ហ្នឹងយកមកប្រើប្រាស់យើង អាចប្រើប្រាស់ទៅតាមទម្រង់ដែលយើងអាន អានឃើញនឹងបានភ្លាមតែម្ដងព្រោះពេលប្រទេសគេនឹងគេគេស្របតាមច្បាប់អង្គការសហជីវិតគេយកច្បាប់នឹងមកប្រើប្រាស់នៅក្នុងប្រទេសគេរួចស្រេចទៅហើយអញ្ចឹងប្រជាជនក៏អនុវត្តទៅតាមគឺស្រេចជាគោលការណ៍ហ្មងក៏ប៉ុន្តែប្រទេសមួយចំនួនជាពិសេសដោយប្រទេសវៀតណាមជាដើមគេមិនអនុវត្តទេទាំងស្រុងទេអញ្ចឹងច្បាប់ហ្នឹងយើងត្រូវសិក្សា យើងត្រូវស្រាវជ្រាវរួមមើលតើតម្រងបែបបត់បែបណាដែលយើងអាចដើរចូលទៅក្នុងប្រព័ន្ធរដ្ឋនឹងបាន ដើរចូលប្រព័ន្ធការរស់នៅក្នុងប្រទេសនឹងបានដើរទៅតាមប្រព័ន្ធស៊ីវិល័យនៃប្រទេសកំពុងតែជឿនលឿនទៅតាម ការអភិវឌ្ឍហ្នឹងតើទៅតាមផ្លូវណាអញ្ចឹងការងារដែលខ្ញុំនិយាយច្បាប់ហ្នឹងអាច្បាប់សិទ្ធិមនុស្សហ្នឹងវាបង្កប់អត្ថន័យជាច្រើនទៀតអញ្ចឹងបើកាលណាយើងធ្វើការបកស្រាយទៅប្រជាជនយើងកាន់តែយល់ដឹងអំពីអឺសេចក្តីប្រកាសរបស់អង្គការសហជីវជាតិហ្នឹងដល់កម្រិតណាហើយហើយបើសិនតែគាត់តែយកមកអានហើយ ហើយយល់អំពីការសរសេរនៅលើក្រដាសសប៉ុណ្ណឹងវាមិនតាន់គ្រប់គ្រាន់ទេមិនតាន់គ្រប់គ្រាន់ទេអញ្ចឹងបានយើងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរក្រមជាដោយឡែកនិងប្រជាប្រជាជនខ្មែរទូទៅទាំងអស់ហ្នឹងឲ្យឲ្យយកច្បាប់ហ្នឹងមកអានហើយយកទៅអនុវត្តផងបើផ្លូវនឹងអនុវត្តមិនកើតទេ យើងអាចយកច្បាប់នោះមកស្រាវជ្រាវឡើងវិញថាអើតើច្បាប់ហ្នឹងវាមាននៅបង្កប់អត្ថន័យអ្វីមួយទៀតសម្រាប់ឲ្យយើង ធ្វើការងារបកស្រាយឬក៏កលៃនៅគណិត ដែលអង្គការសហជីវជាតិគេបង្កប់អត្តន័យក្នុងហ្នឹងឲ្យយើងដកយកអត្តន័យហ្នឹងមកបានហើយយើងអនុវត្តទៅតាមហ្នឹងវាជាការងារគោលការណ៍របស់អង្គការសហជីវជាតិគេចង់ឲ្យអ្នកដតីដតីទៀតហ្នឹងមានការផ្សព្វផ្សាយហ្នឹងគឺអត្តន័យវាអញ្ចឹងដូចជាពិសេសដូចពួកយើងអញ្ចឹងយើងជ្រាបឱកាសស្រាវជ្រាវហើយខំបឺតជញ្ជក់នៅអាភាសាដែលគេសរសេរទៅតាមឃ្លានីមួយៗនៅក្នុងច្បាប់ហ្នឹងយកមកបកស្រាយទៅតាម អ្វីដែលយើងអាចធ្វើទៅបានតម្រងនៃការយល់ដឹងរបស់យើងបានប៉ុណ្ណាយើងចែករំលែកទៅលើប្រជាជនយុវជនយើងដល់កម្រិតនោះហើយអញ្ចឹងយុវជនហ្នឹងបើយល់ដល់កម្រិតណាធ្វើទៅតាមកម្រិតហ្នឹងទៅតាមស្តង់ដាររបស់អាច្បាប់ហ្នឹងហើយបើសិនជាយើងមានសមត្ថភាពដល់កម្រិតយើងអាចស្រាវជ្រាវទៅតាមអាតម្រងនៃខាងក្នុងអត្តន័យបង្កប់នឹងបានទៀតអានឹងរឹតតែប្រសើរជាងនឹងទៀតអានឹងជាចំណុចដែលយើងចង់បកស្រាយនៅផ្លូវសិទ្ធិមនុស្សអន្តរជាតិហ្នឹងអរគុណតាំងគុណចាស់ កម្មវិធីរបស់យើងនៅខ្សែតែ1ម៉ោងបានទេព្រោះគណាដូចយើងគាត់ចាស់ដូចអាហត់ដែរណាយើងផ្សាយ1ម៉ោងអញ្ចឹងគាត់ចាស់មាន អីថែមចុងក្រោយទៅទេសម្រាប់ជាការអឺឆ្លើយសំណួរឬក៏យ៉ាងម៉េចឆ្លើយតបចំណាយចុងក្រោយទៀតបាទគុណឆ្លើយតបទៅជាមួយអស់លោកដែលគាត់ចូលរួមជាមួយនឹងកម្មវិធីហ្នឹងហើយ យើងយើងពិនិត្យមើលតំណែងនឹងថែមទៀតមើលដំណើរយុវជនយើងនឹងធ្វើដំណើរទៅបានលទ្ធផលយ៉ាងម៉េចខ្ញុំណានឹងតាមដានមើលហើយស៊ើបសួរសកម្មភាពនឹងនៅថ្ងៃស្អែកទៀតប្រសិនបើមាននឹងចែកចម្លែកជាមួយបដិគុណថែមទៀតឃើញលោកហេងហួតគាត់ថែមមួយទៀតហើយគាត់ស្នើសុំឲ្យយុវជនខ្មែរក្រោម អឺមេត្តាចូលរួមជួយជួយ share នឹងចែកចម្លែកព័ត៌មានហ្នឹងដើម្បីចែកចាយឲ្យពលរដ្ឋខ្មែរក្រមនឹងបានជ្រាបបានយល់ដឹងកាន់តែច្បាស់អរគុណដល់លោកហេងហួតហើយនិងលោកចត្រាដែលបានចូលរួមហើយបងប្អូនយើងដទៃទៀតមានជ័យរិទ្ធីថាច់តាំងហើយអូលោកបងវិជា អង្គជាបានចូលរួមពិនិត្យដែរលោកថាច់វឿងសូមស្វាគមន៍លោកមិនវាងបាទថាច់តើហើយនឹងហ៊ីវខ្មែរក្រោមណាអឺអរគុណបងប្អូនយើងបានចូលរួម ក្នុងនេះហើយជាពិសេសលោក ហេងហួតនិងលោកចត្រាក៏បានបានបានជួយលំបាល់ក្នុងនឹងច្រើនយើង មកលោកចត្រាសេខ្មែរវិញណាយើងត្រូវចេះសង្កេតមើលការទង្វើដែលគេតែងតែចោតយើងកន្លងមកព្រោះគេចោតតែអ្វីដែលយើងខ្វះចន្លោះពីច្បាប់នៅក្នុងស្រុកក្នុងអន្តរជាតិតែប៉ុណ្ណឹងយើងត្រូវសិក្សាចំណុចនេះឡើងវិញអឺមែនទែនខ្ញុំកណាចូលរួមជាមួយនឹងលោកលីទាំងតាំងបន្តិចដែរអឺយ៉ាងណាក៏ដោយសេចក្តីប្រកាសរបស់អង្គការសហជីវជាតិយើងដឹងហើយថាប្រទេសទាំងអស់នៅលើពិភពលោក ដោយខ្ញុំកណាប់តែងតែនិយាយរំលឹកឡើងវិញជាទូទៅចង់ធ្វើការរកស៊ីជាមួយនឹងបរទេសទៅបំពេញនៅលក្ខខណ្ឌជាច្រើនលក្ខខណ្ឌនៅ WTO ទៀមទាផ្ដល់នៅការបញ្យលអំពីរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួននីមួយមួយនឹងមួយទៅហើយដាច់ខាតដើម្បីនឹងទទួលបាន ជាសមាជិក WTO គឺត្រូវតែចុះហត្ថលេខានៅកតិកាសញ្ញាអនុសញ្ញាមួយចំនួនដែល អង្គការសហជីវជាតិបានដាក់មកជាពិសេសគឺកតិកាសញ្ញា ចំនួន2ខ្វះបានទេអាហ្នឹងកសិកាចំនួន2នោះគឺកសិកាសញ្ញាមួយ ស្ដីអំពីសិទ្ធិនៅក្នុងការបញ្ចេញមតិហើយសិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋ សិទ្ធិសេរីភាពនៅក្នុងការអនុវត្តនៅដែលធ្វើអរិញសេដ្ឋកិច្ចឯកជនរបស់គេអ្នកអ្នកកតិកាសញ្ញា2នឹងខ្វះមិនបានជាដាច់ខាតឥឡូវគេបន្ថែមអនុសញ្ញាមានអនុសញ្ញាស្ដីពីស្ត្រីអនុសញ្ញាស្ដីពីកុមារអនុសញ្ញាស្ដីអំពីការមិនធ្វើទារុណកម្មដើម្បីទទួលបានចម្លើយទៅតាមដែលខ្លួនពេញចង់បាននោះអញ្ចឹង ការធ្វើទោសទណ្ឌដើម្បីស៊ើបសួរចម្លើយអីនឹងជាដើមណាចំពោះជនអភិរុទ្ធសង្ស័យគេមិនទាន់คลายទៅជាជនមានទោសហើយបង្ខំគេឲ្យឆ្លើយដាក់បន្ទុកឲ្យគេមានទោសនោះគេបង្ខំគេហាមជាដាច់ខាតបើមិនចឹងទេគេមិនអនុញ្ញាតទេព្រោះហេតុនោះហើយបើសិនតែការបោកប្រាស់នឹងមានតើយើងមានអីជាអំណាចអំណាចមានអ្នកណាជួយយើងមានប្រទេសធំធំតែគេមានអំណាចទេ មានអំណាចសេដ្ឋកិច្ចធំដែលអាចតាមឃ្លាំមើលហើយជាប្រទេសដែល មានសមត្ថភាពកោះរំលើងនៅអាកំបាំងទាំងឡាយដែលដែលប្រទេសខលខូចនឹងជាយមលក្ខគេហៅដូចប្រទេសរុស្ស៊ីប្រទេសចិនប្រទេសណែវៀតណាមឯនឹងជាដើមក្រមបកសម្ព័ន្ធដែលខលខូច លោកបំពេញឆ្លៀនពៀនគេមិនខ្វល់ខ្វាយអំពីច្បាប់អន្តរជាតិហ្នឹងឥឡូវឃើញគេកោះម្លើងឯងគេកោះម្លើងអញ្ចឹងហើយយើងធម្មនុញ្ញនៃប្រទេសនោះនោះដាច់ខាតទៅទៅតែសរសេរទៅតាមមាត្រាទាំងទាំងអស់ហ្នឹងបើមិនចឹងទេគេអត់ឲ្យចូលជាសមាជិកអង្គការសហជីវជាតិសមាជិកអង្គការសហជីវជាតិមុននឹងចូលជាស្ថាពរប្រទេសនោះ ត្រូវតែអនុវត្តគឺថាកែសម្រួលរដ្ឋធម្មនុញ្ញប្រទេសរបស់ខ្លួនឲ្យស្របទៅតាមមាត្រារបស់អង្គការសហប្រជាជាតិធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយរាល់សេចក្តីប្រកាសនានា ដែលបានបោះឆ្នោតគ្រប់គ្រងនឹងយកមកសម្រួលរដ្ឋធម្មនុញ្ញរបស់ខ្លួនធ្វើវិសោធនកម្មទាំងអស់តែតែលោកតែបានលើកឡើងថាប្រទេសនោះនោះមិនអនុវត្តហ្នឹង នឹងមនុស្សផ្អែកទៅលើប្រជាពលរដ្ឋនឹងមិនហ៊ានបញ្ចេញសម្លេងហើយមិនហ៊ានបញ្ចេញសម្លេងដោយសារអីនឹងនឹងកណារំលឹកមកវិញទៅអ្វីដែលលោកចត្រាហើយលោកខេងហួតនឹងបានលើកឡើងដោយសារការមិនដឹងក៏មិនដឹងអញ្ចឹងយើងខំប្រឹងផ្សព្វផ្សាយថាឥឡូវយើងផ្សព្វផ្សាយច្រើនលើកច្រើនផ្សាយប៉ុន្តែរឿងអស់ហ្នឹងបងប្អូនយើងខ្លះមិនតាមដានឲ្យបានយល់ដឹងច្បាស់លាស់ទេគាត់ជួនកាលគាត់គិតថាអកតិកាសញ្ញាហ្នឹងអកតិកាសញ្ញាហើយប៉ុន្តែ អ្វីដែលយើងបានដឹងវាជាប្រការសំខាន់សំខាន់ណាគុណដែលយើងបានដឹងយើង អាចជជែកមួយគេយើងចង្អុលមុខគេដូចគាត់ចុបរាលើកឡើងអញ្ចឹងបើយើងមិនដឹងអំពីបៀវត្តដែលមន្ត្រីរាជការទាំងអស់ហ្នឹងអរដ្ឋការអញ្ញាធរដែនអីទាំងអស់នោះបានពីណា យើងមិនហ៊ានចង្អុលមុខគាត់ទេប៉ុន្តែបើយើងដឹង ដូចប្រជាប្រដ្ឋប្រទេសជឿនលឿនគេដឹងថាណាឯងបានវាវត្តនឹងចាយដោយសារការបងពុតរបស់ពួកខ្ញុំទេអានឹងឯងអត់ហ៊ានទេទាំងការប្រើប្រាស់ឲ្យពន្ធឬការប្រើប្រាស់ដូច10%នៅលើយើងទិញសាំងយើងត្រូវបង់10%នៅនោះយើងមានដឹងណាប៉ុន្តែយើងបង់ពន្ធឲ្យវាគ្រប់តលីតដែលយើងប្រើប្រាស់សាំងហ្នឹងអតំណែងផ្សេងផ្សេងហើយប្រចាំឆ្នាំឥឡូវនឹងយើងធ្វើខ្សែចាប់ឲ្យយើងបង់ពន្ធគ្រប់តពេលហ្នឹង ពីដើមគេលើកលែងគេអនុញ្ញាតឲ្យយើងអ្នកណាស្រែតិចគេអត់យកពន្ធទេបើឥឡូវអត់យកទេយកអត់ទេអត់មានអនុគ្រោះឲ្យយកទាំងអស់អញ្ចឹងហើយអញ្ចឹងប្រជាពលរដ្ឋរបស់យើងបងពន្ធពន្ធប្រាក់ពន្ធនឹងបើទៅឯណាប្រាក់ពន្ធនឹងចាយទៅឯណាប្រាក់ពន្ធនឹងគឺថា ត្រូវតែយកទៅធ្វើផ្លូវដូចយើងបងពុនថ្លៃផ្លូវអីអត់ទៅតែយកទៅធ្វើផ្លូវហើយត្រូវតែយកចំណាយនៅផ្នែកផែនការសិក្សាធិការបំរើឲ្យរដ្ឋាភិបាលនៃប្រទេសនោះនោះរួមទាំងប្រាក់ខែរបស់ប្រទេសនោះនោះផងសមាជិកអាជ្ញាធរដែនដីនឹងផងទាំងអស់នឹងហើយបើយើងដឹងឲ្យអស់អញ្ចឹងយើងអត់ខ្លាចទេប៉ុន្តែយើងមិនដឹងយើងខ្លាចទេ យើងខ្លាចអំណាចពួកហ្នឹងបាទអញ្ចឹងហើយ អាផលប្រយោជន៍ដែលយើងយើងដឹងនោះមានមានមានមានប្រយោជន៍ចឹងចឹងណាគុណហើយអរគុណពួកគាត់បានផ្ដល់យោបល់នឹងត្រូវត្រូវដែលហើយព្យាយាមចែកចម្លែកទៅពីមួយថ្ងៃទៅមួយថ្ងៃជាប្រដ្ឋយើងមិនដឹងហើយតែការដឹងនេះយើងមិនមែនសម័យថាមួយថ្ងៃពីរគាត់អាចដឹងបានទេយើងទៅទៀមទាស្វិតស្វាញខាងណាព្រោះយើង តស៊ូដើម្បីជាជាតិយើងហើយជាជាតិយើងនឹងបាត់បង់ព័ត៌មាននឹងយូរហើយអញ្ចឹង វង្វកឲ្យពួកគាត់ព្យាយាមស្រាវជ្រាវព័ត៌មាននឹងខ្លះជួនកាលអឺគាត់ចូលចិត្តតែមើលអ្វីដែលគាត់ចូលចិត្តហើយមិនព្យាយាមសិក្សាអាយើងព្យាយាមសិក្សានឹងយើងបន្តคลายគេរហូតអញ្ចឹងណាណាខ្លាអានតែអ្នកណាដែលស្វះស្វែងព្យាយាមសិក្សានឹងឯងហើយបើមិនព្យាយាមសិក្សាទេចូលមើលតែបាល់ទាត់មើលតែតារាមើលតែស្រីស្អាតមើលតែរឿងអីផ្លែកផ្លែកមើលរឿងខ្មោចលងអីចឹងទៅអានឹង អានោះវាជួបខ្មោចលងតញឹកអញ្ចឹងទៅអញ្ចឹងតែមើលរឿងច្បាប់បំរើឲ្យធ្វើឲ្យខួរក្បាលនឹងរីកចម្រើននឹងប្រាជ្ញាវាកើតឡើងហើយហើយតែប្រាជ្ញាអត់កើតឡើងអត់ខ្លាចទេម្លោះហើយអាភាពរន្ធត់តក់ស្រុតផ្សេងផ្សេងនោះវាបាត់បង់ពីខ្លួនយើងនោះសន្សំសន្សំទៅហើយយើងមានតែសន្តិភាពមកពីយើងចេះហើយបើយើងមិនចេះទេវាគ្មានសន្តិភាពទេអញ្ចឹងខួរក្បាលនឹង ការជំងឺហ្នឹងមិនដឹងជំងឺស្អីស្អីខ្លះទេមកពីចិត្តយើងមកជ្រួលច្បល់ហ៎ណានឹងបញ្យល់ថែមបន្តិចតួចទៅទៀតចាហើយខ្ញុំក៏ថាមិនចង់និយាយសម្លេងអលវលីសូខ្លាំងខ្លាំងពេកខ្លាចគេថាវាមិនសមជាលោកសង្ឃខ្លះថាវាមិនសមណាបងប៉ុន្តែសម្រាប់យុវជនយើងកុំប្រកែប្រកាន់លោកតានឹងអីលោកតានឹងតែនិយាយទៅអញ្ចឹងហើយប៉ុន្តែចិត្តអញ្ចឹងតែចិត្តចង់ឲ្យយុវជននឹងភ្ញាក់រលឹក ព្រោះពេលវេលាក៏នៅតិចដែរប្រាប់ចែកលេខណាសូមអរគុណតែគុណអូខេអឺអរគុណណាស់ហ្នឹងហើយលោកចត្រាលោកបើគាត់បានខមមិនថែមទៀតយើង ត្រូវចេះលើកលើកលើកលើកអឺលោកចត្រាបានលើកឡើងថា យើងត្រូវតែចេះសង្កេត មើលការមើលទង្វើដែលគេតែងចោទលើយើង កន្លងមក ព្រោះគេអឺព្រោះគេចោតអ្វី ដែលយើងខ្វះចន្លោះពីច្បាប់ក្នុងស្រុកនិង អន្តរជាតិប៉ុណ្ណឹងយើងត្រូវសិក្សាចំណុចនេះឡើងវិញលោកចត្រាទៀតថា បើយើងរស់នៅក្នុងប្រទេសយួន យើងត្រូវរៀនសូត្រឲ្យចេះ ច្បាប់យួនខ្លះទៅលុះដល់ពេលមករំលោភដីធ្លីយើង យើងអាចយកច្បាប់ទាំងនោះមកតតាំង ពួកគុំពួកអាញាធរភាកច្រើនចេះច្បាប់ពួកគេដឹងថាពលរដ្ឋនៅ ខ្វះចន្លោះត្រង់កន្លះត្រង់កន្លែងត្រង់ណាខ្លះពួកគេនឹងប្រើចំណុចខ្វះខាតនេះមកចោតលើការលើយើងដែលជាពលរដ្ឋស្លូតត្រង់ការនិយាយក្នុងកតបក្នុងបបហេតុនៃត្រឹមត្រូវ ដូចជាមិនមានបញ្ហានោះឡើយលោកគុណចាស់ តើអើយបងកណាចូលរួមបន្តិចដែរថារឿងអ្វីក៏ដោយបើសិនដល់កណាគេចាប់បានចំណុចខ្សោយរបស់យើងហើយគេតែងតែវាយចូលសម្រុកទៅលើចំណុចដែលខ្សោយរបស់យើងហ្នឹងគឺគេយកជាចំណេះនៅកន្លែងចំណុចខ្សោយរបស់យើងនឹងឯងអញ្ចឹងបុគ្គលដែលគេមានបញ្ញាគេមានភ្នែកមុតគេមានទស្សនៈមួយខ្ពស់ជាងយើងគេតែងតែមើលនៅចំណុចខ្សោយរបស់សត្រូវមិននឹងគេទៅចូលធ្វើកិច្ចការងារឯមួយគេមើលបរិវេណនឹងទាំងអស់ តើបរិវេណហ្នឹងគឺបរិវេណទាំងអស់ហ្នឹងគេអាចធ្វើឲ្យបានខ្លះហើយគេអាចចូលទៅតាមច្រកណាដែលជាច្រកមួយមានសវត្ថភាពសម្រាប់គេហើយជាច្រកមួយដែលអាចផ្ដល់ផលប្រយោជន៍នៅតាមច្រកហ្នឹងអូខេតែម្ដងនឹងហើយដែលហៅថា បញ្ញាកើតឡើងវាអាស្រ័យមនុស្សដែលមានចក្ខុមើលហ្នឹងទៅគេមើលទៅតាមតម្រងបែបបត់នៃច្បាប់ធម្មជាតិផង នៃច្បាប់របស់មនុស្សដែលតែងឡើងផងអញ្ចឹងវាត្រូវស៊ីស្របជាមួយគ្នាឧទាហរណ៍ថាយើងដើរទៅដល់ព្រែកហើយព្រែកហ្នឹងយើងមិនដឹងថាព្រែកហ្នឹងជ្រៅឬក៏រ៉ែកយើងស្រាប់តែហក់ចុះទៅវាមិនត្រឹមតែជ្រៅឬរ៉ែកហ្នឹងយើងមិនដឹងទេថាមានចម្រងមានដែកមានឈើមានអីដែលនៅខាងក្រោមនោះយើងអត់ដឹងយើងរត់ហក់ទៅវាអាចគ្រោះថ្នាក់ដល់ជីវិតយើងផងវាអាចលិចលង់ដល់យើងផងវាអាចធ្វើឲ្យអន្តរាយដល់ អ្នកដែលនៅចិត្តខាងយើងផងហ្នឹងគឺថាវាមានបញ្ហាច្រើនដោយសារយើងអត់យកការរៀនសូត្រចំណេះដឹងហ្នឹងយកមកប្រើប្រាស់ឲ្យត្រូវទៅតាមទម្រង់ហើយកាលណាយើងអត់មានចំណេះដឹងហ្នឹងយកមកទេអាការពារខ្លួនរបស់យើងហ្នឹងវាគ្មានរបងការពារទេកាលណាយើងគ្មានរបងការពារសត្រូវចូលមកគេមើលឃើញចំណុចខ្សោយរបស់យើងនៅត្រង់កន្លែងយើង ខ្វះចន្លោះដោយបងចត្រាឬក៏បង ហេងហួតក៏លើកម៉ែបងចត្រាហ្នឹងក៏លើកម៉ែហ្នឹងគឺថាវាអត់ខុសទេអញ្ចឹងយើងមើលការសិក្សារបស់មនុស្សដែលគេមានទស្សនៈខ្ពស់ជាងយើងគេទៅដល់ព្រាមគេតែងតែមើលស្ថានភាពរបស់ការរស់នៅរបស់យើងហ្នឹងតើយើងរស់នៅដោយវិធីសាស្ត្រណាអញ្ចឹងអ្នកដែលទៅរំលោភសិទ្ធិដីធ្លីរបស់បុគ្គលមួយដតីទៀតហ្នឹងគេតែងតែទៅសិក្សាអំពីបុគ្គលដែលដែលមានទ្រព្យសម្បត្តិហ្នឹងមុនដែរចំណុចខ្សោយមានចំណុចខ្សោយហ្នឹងហើយបុគ្គលដែលមានចំណុចខ្សោយតើបានបុគ្គលដែលគេចង់រំលោភហ្នឹងគេទៅសិក្សាអំពីយើងជារឿយរឿយ អញ្ចឹងគេទៅច្រើនដងណាគេមិនមែនទៅម្ដងទេអញ្ចឹងគេព្យាយាមហើយព្យាយាមទៀតដើម្បីរកឲ្យឃើញនៅចំណុចខ្សោយរបស់យើងហើយអញ្ចឹងយើងនេះដែលយើងយើងមិនដឹងខ្លួនយើងថាមានចំណុចខ្សោយកន្លែងហ្នឹងទេមកអំពីយើងអត់ដឹងថាអ្នកដែលមានគោលបំណងអាក្រក់មកលើយើងហ្នឹងមកតាមវិធីណាទេយើងអត់ដឹងទេយើងគិតថាដីធ្លីរបស់យើងផ្ទះសម្បែងរបស់យើងយើងនៅកំពុងតែសុខសន្តិភាពក៏ប៉ុន្តែបុគ្គលដែលមានមហិច្ឆតាចង់លួចយើងចង់យករបស់យើងហ្នឹងគឺគេមានវិធីសាស្ត្រច្រើនណាស់ ដែលគេអាចទៅវិធីសាស្ត្រលួងលោមវិធីសាស្ត្រទន់ភ្លន់វិធីសាស្ត្រអាចគម្រាមកំហែងវិធីសាស្ត្រអាចចប់ផ្លន់យកតែម្ដងអាហ្នឹងគឺឬក៏ប្រើលុយទិញនៅវិធីសាស្ត្រណានោះគឺថាគេមានច្រើនតម្រងណាស់អញ្ចឹងច្បាប់អង្គការសហជីវជាតិនេះក៏មានការណែនាំយើងឲ្យយើងដើរទៅតាមតម្រងបែបបត់ដែលយើងនិយាយមកអញ្ចឹងហើយកាលណាយើងរៀនច្បាប់ហ្នឹងហើយវាធ្វើឲ្យគួរក្បាលយើងប្រែប្រួលទៅតាមតម្រងច្បាប់ហ្នឹងហើយវាអត់នៅថិតដល់ក្រោមការ ងងឹតងងល់ក្រោមការអឺអឺកប់ទុកនៅអាបញ្ញាញាណរបស់យើងបញ្ញាញាណរបស់យើងបើយើងមិនមិនដាស់សតិមិនមានមិនប្រើវាវាអត់ឡើងទេណាកាលណាយើងអត់រៀនយើងអត់យល់ទេដូចដូចយើងរៀនអឺកណិតចឹងកណិតគេធ្វើឲ្យសតិមនុស្សនឹងវាងើបឡើងកណិតហ្នឹងគឺគឺគឺការងារឲ្យមនុស្សហ្នឹងចេះគិតឡើងចេះពិចារណាថាតែខ្ញុំទៅគិតអាឃ្លាប្រយោគដែលគ្រូដាក់កណិតមកណាទៅគិតមើលទៅវាធ្វើអី ហើយគំនិតដែលគំនិតដែលដែលលោកគ្រូដាក់ហ្នឹងតើបង្កប់អត្ថន័យយ៉ាងណានេះអញ្ចឹងកណាយើងយើងយើងបដោតអារម្មណ៍ទៅលើអាគណិតវិទ្យាហ្នឹងអាគណិតហ្នឹងវានឹងអាចផ្ដល់នៅផលមួយ ប្រាប់យើងថាលទ្ធផលដែលយើងត្រូវរស់ហ្នឹងរស់អានេះមិនមែនរស់អានេះទេអានេះគេដាក់បញ្ឆោតយើងនេះអញ្ចឹងយើងត្រូវរស់អានេះអាកន្លែងគេបង្កប់អត្ថន័យនេះយ៉ាងណាមិញអ្នកដែលមកហ្នឹងក៏មកអញ្ចឹងដែរ គេមកគេមើលយើងហើយគេមើលថាអូអ្នកនេះមានចំណុចខ្សោយតកន្លែងគាត់អត់ចេះច្បាប់កាលណាគាត់អត់ចេះច្បាប់ញ៉ាំកន្លែងឯកសារទាំងអស់ហ្នឹងឲ្យទៅជាឯកសារមួយផ្សេងពីហ្នឹងហ្មងអ្នកផ្សេងអាចឈួរចំនួនដល់ម្ចាស់ផ្ទះចានម្ចាស់ផ្ទះដើមហ្នឹងហើយអញ្ចឹងឲ្យតែចំណុចមួយដែលម្ចាស់ផ្ទះដើមហ្នឹងมันភ្ញាក់រលឹកក្នុងការរៀនសូត្រក្នុងការសិក្សាអំពីច្បាប់ទាំងអស់ហ្នឹងទេហើយយកមកចងក្រងឲ្យទៅជាច្បាប់មួយសម្រាប់ការពារខ្លួនឯងទេ ច្បាស់ជាមានការរំលោភសិទ្ធិមកលើយើងនឹងជារៀងរហូតនៅ ក្នុងបច្ចុប្បន្នក៏ដូចជាទៅអនាគតខាងមុខនឹងនៅតែមានអញ្ចឹងអូខេអរគុណណាស់អឺតាំងហើយឥឡូវនេះលោកចត្រាមកទៀតដែរអឺយួនបើកសំឡេងគាត់ចាស់សិនអូគាត់ចាស់បាត់ខ្លួនឯងហើយយួននឹងយួនគេថាយួននឹងសៀមស្គាល់ខ្មែរច្បាស់ ទើបដណ្ដើមតាមកាប់ដៃខ្មែរមកទល់បច្ចុប្បន្នដូចយើងឃើញស្រាប់ហើយមេរៀនច្រើនណាស់តែយើងភាគច្រើនភ្លេចខ្លួន ជាពិសេសមេដឹកនាំខ្មែរបាទហ្នឹងហើយមែនតើយើងមិនដឹងថាហេតុផលយើងហ្នឹងវាមានឧបសគ្គយ៉ាងណាខ្លះអឺនៅខាងខាងណេះខាងលិចក៏មានសៀមទៅហើយខាងត្បូងហ្នឹងក៏មាន ខាងកើតខាងកើតហ្នឹងក៏មានយួនទៅហ្នឹងហើយហើយសៀមបាទពីមុននេះយើងមានថែមចម្ប៉ាទៀតហើយក្រោយមកហ្នឹងជាមួយភូមាផងហើយទឹកដីយើងមិនមែនបែកទៅតាមិនមែនហែកទៅតាសៀមហើយនឹងយួនទេវាហែកទៅឡាវនឹងខ្លះដែរលាវនឹងដីខ្មែរនឹងដីខ្មែរដែរពីមុនមកហ្នឹងណាគ្រាន់តែថា មានបងប្អូនហ្នឹងមួយចំនួនហ្នឹងលោកចាស់ទុំរបស់លាវហ្នឹងគេថាពីដើមភាសាខ្មែរស្អីរបៀបបបខ្មែរនៅប្រទេសឡាវហ្នឹងទាំងអស់ហ្នឹងធ្វើតាមខ្មែរហ្នឹងទៅបង្កើតភាសាខ្លួនឯងហ្នឹងក្រោយនោះទេក្នុងឡាវហើយសៀមខ្ញុំកណាមើលនៅក្នុងឯកសាររបស់សាស្ត្រាចារ្យហ្នឹងគាត់និយាយជាភាសាថៃហ្នឹងគាត់ថាទុំតែបង្កើតភាសាដែរទេប្រហែល100ឆ្នាំចុងក្រោយហ្នឹងទេ យើងក៏មិនចាំថាស្ដេចអង្គណាដូចជារាមមាកំហែងអីចេះអញ្ចឹងណាបង្កើតអសរសាស្ត្រគេឡើងហ្នឹងអញ្ចឹងបានមានសកលវិទ្យាល័យមួយគេហៅរាមាកំហែងនៅឯទីក្រុងបាងកកហ្នឹងគាត់នឹងប្រគុណអង្គនឹងលោកជាបង្កើតភាសាភាសាសៀមនឹងឡើងឲ្យនិយាយខុសសំនៀងអក្សរអីនឹងអក្សរខ្មែរសូម្បីមកទល់ឥឡូវនឹងក៏នៅ មានការសាក់យ័ន្តមន្តអាគមអីហ្នឹងជាភាសាខ្មែរយើងដើមទាំងអស់ហ្នឹងឯងសំខៃណាអឺហើយយើងក៏មិនដឹងហេតុផលហ្នឹងអឺហេតុផលហ្នឹងមិនមានអឺអាកំបាំងអីនៅ ក្នុងសម័យនោះទេអញ្ចឹងណាហើយអ្នកដឹកនាំយើងជាការពិត យើងមិនមានឆ្លោះគ្នាផ្ទៃក្នុងផងដែរខ្ញុំមិនណាធ្លាប់និយាយម្ដងហើយ ថាយើងបាត់បង់យើងក៏បន្ទោសគេណាវាមកទូកំហុសនឹងមកពីយើងអញ្ចឹងណាហើយមកទល់សប្តាហ៍ថ្ងៃហ្នឹងសូម្បីតែឯកសារសម្រាប់កូនចៅយើងរៀនឲ្យច្បាស់ហ្នឹងយើងមិនហ៊ានរៀនទៀតនឹងបើដូចសម័យឥឡូវអញ្ចឹងដូចជាក់ស្ដែងលោកតំណាងរាសនៅតាមិញហៀងនៅទីក្រុងមែលប៊នហ្នឹងគាត់ថាគាត់រៀន មករហូតមកក្នុងទសវត្ស80 90អីនោះគាត់អត់មានដឹងទេគាត់មានដឹងថាស្អីដែលគេហៅថាខ្មែរក្រោមនឹងគាត់មិនដឹងតកសោះអញ្ចឹងនឹងរបៀបអញ្ចឹងគាត់ឥឡូវដូចយុវជនយើងបងគ្រូដាក់មកវិញអញ្ចឹងតកន្លែងទីតាំងនៃភ្នោបាសនាទាហ្នឹងដឹងនៅឯណាទេហ្នឹងហើយគឺខ្វះការចងក្រងឬមួយសរសេរដែរប៉ុន្តែមិនបានចែកចាយឲ្យបានច្រើនអញ្ចឹងណា ហើយមួយទៀតសត្រូវរបស់យើងចូលមកហ្នឹងគឺថាព្យាយាម តាមបំផ្លាញតែឯកសាររបស់យើងនឹងឯងព្រោះហេតុនោះឯងបានយុវបាត់នោះអញ្ចឹងអញ្ចឹងទេហើយរឿងរ៉ាវជាច្រើន ជាជាពិសេសគឺសង្គ្រាមជាមួយ ថៃនេះយើង បាត់បង់ឯកសារច្រើនណាស់ថៃគេយកទៅទុកប្រទេសគេហ្មងដោយច្រើនទៅសូម្បីតែឯកសារលិខិតដែលប្រគុណអង្គឌួងឡាយទៅស្ដេចតាពលអង្គទី3ហ្នឹង ស្រុកថៃមានតែស្រុកខ្មែរយើងអត់មានទេហើយយើងក៏ឃើញនៅឯបណ្ណាល័យស្រុកប្រាំងនោះមើលឯកសារនោះនៅស្រុកខ្មែរគ្មានសោះហ្មងអត់មានតលិសោះអញ្ចឹងតែនៅបណ្ណាល័យស្រុកថៃនឹងមាននៅក្នុងសិភៅប្រវត្តិសាស្ត្រថៃនឹងមានសរសេរហើយយើងតរបានពីកន្លែងនោះអស់នោះត្រឡប់អស់នោះត្រឡប់មកវិញព្រោះហេតុហ្នឹងជារឿងសោកសៅណាស់ដែល ដែលបញ្ហាបច្ចុប្បន្នហ្នឹងយើងមើលឃើញជាក់ស្ដែងសម័យដែលយើងតន់ហ្នឹងអឺរដ្ឋាភិបាលមិនហ៊ានចាត់ចែងឲ្យរៀនទាំងប្រវត្តិសាស្ត្រនៅទឹកដីកម្ពុជាក្រមផងនេះវាជារឿងមួយសោកសៅណាស់អឺបតលតែយុវជនឬមួយនិស្សិតទាំងអស់ហ្នឹងចង់ចូលទៅដល់ ការសិក្សាជំរូវទៅដល់ទឹកដីដែលបាត់បង់ទៅដោយហេតុផលយ៉ាងម៉េចហ្នឹងតលរៀនផ្នែកប្រវត្តិសាស្ត្រហើយស្រាវជ្រាវដោយខ្លួនឯងបានរកឃើញបើមិនចឹងទេរកឃើញទេសំណាងហើយបច្ចុប្បន្នហ្នឹងយើងខិតខំសរសេរបានឯកសារមួយចំនួនអំពីរឿងបញ្ហាទឹកដីគេដូនតាជាគេមរតករបស់យើងអានឹងយើងអ្នកដឹងឧទាហរណ៍ដូចខ្ញុំពុណាលោកត្រឹងសបុតនៅឯស្រុកប្រាំងនេះជាដើមហើយ គុណមើលសូម្បីតែលោកសរិនឆាកសរសេរតាំងពីឆ្នាំ1962លោកហ៊ុយនឹមសរសេរ1966និក្ខេបបតបណ្ឌិតរបស់ពួកគាត់ណាបណ្ឌិតច្បាប់មួយបណ្ឌិតសេដ្ឋកិច្ចនយោបាយអបវិជាសាស្ត្រនយោបាយមួយហ្នឹងគឺអត់មានផ្សព្វផ្សាយទេមកទល់តែក្រោយមកហើយដល់ឆ្នាំ2000ជាងហើយបានខ្ញុំកូណាធ្វើស្វះស្វែង អសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទព្រំពេញហ្នឹងទៅអឺពឹងពាក់ពួកគាត់ឲ្យជួយបកប្រែទៅជូនជាសហុយគាត់ខ្លះទៅបានផ្សព្វផ្សាយទៅបើមិនចឹងអត់មានទេគ្មានចាស់ទុំរបស់យើងគិតគូទៅត្រូវផ្សព្វផ្សាយអានឹងឲ្យក្មេងជំនាន់ក្រោយបានដឹងគាត់សិក្សាស្រាវជ្រាវអត់ចង់បើមិនបានរៀនភាសាប្រាំងបានរៀនភាសាអីនោះទេថាមិនចេះទៅអត់ទេអត់ចេះកើតទេណា វាខុសពីខាងបរទេសដូចជាប្រទេសជប៉ុនស្រុកថៃឬមួយកូរ៉េត្បូងសិភៅសិក្សារបស់គេគេបកប្រែជាភាសាជាតិគេទាំងអស់ប្រទេសយួនហ្នឹងក៏ដោយសិភៅបរទេសឯកសារបរទេសណា សំខាន់សំខាន់ហ្នឹងគឺថានយោបាយកឋានស្រាវជ្រាវនៃ ភាសាបរទេសអ្នកនិពន្ធបរទេសដែលគេពាក់ព័ន្ធក្នុងក្នុងប្រទេសរបស់ខ្លួនណា គេសរសេរសិភៅណាអត្ថបទណាពាក់ព័ន្ធដល់ប្រទេសនេះគេបកប្រែជាភាសាជាតិគេទាំងអស់ឲ្យមនុស្សនៅក្នុងប្រទេសគេនឹងបានមើលបានដឹងទើបប្រជាប្រដ្ឋនៅក្នុងប្រទេសនោះមាន ការជឿនលឿនដល់កើតនោះអញ្ចឹងណាចូលរួមតែប៉ុណ្្នឹងចាស់ណាអរគុណទេអរគុណទេហើយលោកចត្រាសូមអានតិគាហើយនឹងឈប់កម្មបញ្ចប់កម្មវិធីរបស់យើង លោកមួយទៀតខាងលើនៅខ្មែរក្រមចាំជាតិ អឺគួរបង្កើតវីដេអូអាន ច្បាប់សិទ្ធិមនុស្សដោយពេញលេញមានអត្ថាមានអត្ថាធិប្បាយនៃច្បាស់លាស់ដើម្បីងាយដល់អ្នក ដែលមិនសូវមិនសូវច្បាស់លាស់អក្សរផងនិងងាយស្រួលដល់អ្នករវល់ការងារច្រើនច្រើនគាត់អាចចេញចែករំលែកទុកទុកស្ដាប់ នឹងរៀនជាប្រចាំរាល់ថ្ងៃដោយដោយងាយបានអឺបើមិនគួរបើមិនគួរសូមអភ័យទោសផងអូគាត់មានកម្រិតល្អណាបាទត្រឹមត្រូវហើយយើងមានគោលការណ៍មានគោលគំនិតដោយពួកគាត់ដែរថាកម្មវិធីរបស់យើងនេះយើងបានផ្សាយចប់សពគ្រប់ហើយគឺសិទ្ធិសិទ្ធិជនជាតិដើមហ្នឹងគឺយើងធ្វើដោយគម្រោងដែលគាត់លើកឡើងអញ្ចឹងហើយសិទ្ធិមនុស្សអន្តរជាតិហ្នឹងតាមការពិតទៅគេបានផ្សព្វផ្សាយជាជាសាធារណៈហ្នឹងគឺយូរឆ្នាំមកហើយ ប្រទេសដតីដតីហ្នឹងគេបានយកទៅកប់ពីតម្រងទៅតាមច្បាប់ហ្នឹងយកច្បាប់ដើមជាច្បាប់ភាសាអង់គ្លេសហ្នឹងយកទៅបកប្រែជាភាសាទៅតាមប្រទេសគេនីមួយនីមួយជាភាសាកំណើតរបស់គេហ្នឹងយកប្រើប្រាស់ក្នុងប្រទេសគេហ្នឹងជាភាសាដូចប្រងមានលើកឡើងមកអញ្ចឹងថាបងវិរិយថាម៉ូថាលើកឡើងនៅប្រទេសវៀតណាមនោះយុវជនខ្មែរក្រមយើង បានបានប្រើទម្រង់ពីរភាសាមិនមែនតែភាសាវៀតណាមទេបងប្អូនខ្មែរយើងឲ្យបានជ្រាបថានៅកម្ពុជាក្រមនឹងខ្មែរក្រមយើងបាន ប្រើប្រាស់អាច្បាប់នតិសិទ្ធិជនជាតិដើមហ្នឹងដល់ទៅពីតម្រងហ្នឹងតម្រង ភាសាខ្មែរមួយភាសាខ្មែរវៀតណាមមួយអញ្ចឹងវៀតណាមគេបកប្រែពីភាសាអង់គ្លេសមកវៀតណាមហើយនឹងខ្មែរយើងបកប្រែពីភាសាអង់គ្លេសមកខ្មែរខ្មែរក្រមយកទៅប្រើអញ្ចឹងខ្មែរក្រមស្រាវជ្រាវ12ភាសាឯណោះតម្រងអស់ទាំងហ្នឹងវាវាឃើញថាវាជាជាផ្លូវការទៅហើយជាផ្លូវការទៅហើយហើយបើសិនមកកម្មវិធីរបស់យើងយកមក ប្រើប្រាស់អនុវត្តក្នុងការងារបញ្យលយើងគ្រាន់តែយកតម្រងច្បាប់នឹងមានស្រាប់យើងយកមកដើម្បីបកស្រាយទៅតាមមួយមាត្រាមួយមាត្រាហ្នឹងហើយយើងអាចនិយាយថាយើងធ្វើ ទៅជាតម្រងវីដេអូសម្រាប់ឲ្យពួកគាត់ដែលអត់មានពេលវេលាដោយគាត់លើកឡើងមកអញ្ចឹងថាគាត់អាចស្ដាប់តាមឡានជាវីដេអូ disc ជា DVD disc សម្រាប់ឲ្យពួកគាត់នឹងយកទៅគាត់បើកឡានបណ្ដាលគាត់ស្ដាប់បណ្ដាលឬក៏គាត់ស្ដាប់ទៅតាមអា Wi-Fi អឺ វីដេអូសោនេះជាដើមហ្នឹងអាហ្នឹងជាការងាររៀនសូត្រតាមការងារថ្ងៃថ្ងៃសម្រាប់ឬក៏ពេលវេលាមួយចំនួនដែលគាត់អាចយកមកប្រើហើយស្ដាប់នៅសេចក្តីប្រកាសនោះបាន យើងឃើញថាតម្រងហ្នឹងវាវាអត់ពិបាកធ្វើទេ យើងបាន ធ្វើឆ្លងកាត់សិទ្ធិជនជាតិដើមនឹងដល់46មេត្រាចប់សពគ្រប់ហើយហើយច្បាប់សិទ្ធិមនុស្សអន្តរជាតិនេះវាតែ30មេត្រាទេ បើសិនជាយើងធ្វើវាអត់ឆ្ងាយជាងពីមួយឆ្នាំទេកិច្ចការងារហ្នឹងនឹងអាចចាប់សពគ្រប់ហើយគោលបំណងញាតិញោមបងប្អូនដូចជាលោកខ្មែរក្រមចាំជាតិហ្នឹងគោលបំណងរបស់គាត់នឹងអាចទទួលបានផលទាំងអស់ហ្នឹងហើយសូមឲ្យគាត់នឹងរួមចាំយើងនឹងអាចបង្កើតកម្មវិធីនឹងឡើងធ្វើសម្រាប់ជាតិជូនចែកជូនឲ្យបងប្អូនយើងបានសម្ដាប់ទាំងអស់គ្នាបាទអូខេ អរគុណដែរលោកចាំជាតិហ្នឹងលោកផ្នែកក្រមចាំជាតិហ្នឹងគាត់មានកំណត់ល្អអាត្មាក៏យល់ព្រមតាមហ្នឹងចាំមើលមានពេលជាអាត្មានឹងបង្កើតជាវីដេអូអឺពីអ្នកវន្ចាស់ហ្នឹងអាចឆ្លងឆ្លើយគ្នារបៀបខ្លីៗហើយយើងយើងធ្វើវគ្គខ្លីៗហើយយើងបង្ហោះឧទាហរណ៍ថា10នាទីអញ្ចឹងយើងនិយាយមួយវគ្គចទៅមកមកគេថាយើងនិយាយអត្ថាធិប្បាយបញ្យលហើយយើងធ្វើវីដេអូមួយវគ្គមួយវគ្គ វាហើយយើងអានហើយយកសួរចំណុចណាមួយឧទាហរណ៍ថាចំណុចដែលយើងពិបាកឆ្លើយនឹងពិបាកដែលយល់នឹងឲ្យគុណចាស់ឆ្លើយឆ្លើយក្នុងសំណួរហ្នឹងវាត្រូវហើយមកពីច្បាប់អង្គការសហជីវជាតិវា មានពេលខ្លះភាសាខ្មែរយើងក៏ដោយភាសាវៀតណាមក៏ដោយបើសិនតែយើងមិនជ្រៅជ្រះក្នុងភាសាហ្នឹងភាសាខ្លះគេហៅថាភាសាប្រើប្រើភាសាបាលីឬក៏ភាសាអឺ គ្រាមកភាសាក្នុងនោះអញ្ចឹងវាជាការងារបោះស្រាយពិបាកដែរអញ្ចឹងទៀមទាឲ្យវាក្បិនយើងទាំងអស់ហ្នឹងមានការសិក្សាអំពីពាក្យមួយមួយ នៅ ក្នុង clear មេត្រាទាំងអស់ហ្នឹងវាមានបង្កប់អត្ថន័យយ៉ាងម៉េចយើងនឹងបោះស្រាយទៅតាមចំណុចដែលបងប្អូនយើងគាត់លើកលើកឡើងមកអញ្ចឹងគាត់ថាពាក្យខ្លះវានៅក្នុងហ្នឹងយើងអានបានមែនក៏ប៉ុន្តែអត់យល់អត់យល់ថាគេចង់និយាយពីស្អីទេគាត់មានទេគាត់ថាគាត់ថាពេលខ្លះមនុស្សខ្លះគាត់គាត់រវល់ ហ្នឹងហើយពេលយើងមានវីដេអូវីដេអូទៅគាត់អាចគាត់ស្ដាប់ទៅស្ដាប់មកស្ដាប់ទៅស្ដាប់មកអាការបញ្យលរបស់យើងនោះអាចបិទជាប់នៅក្នុងអារម្មណ៍របស់គាត់នៅក្នុងតិចរបស់គាត់ទៅគេថាឆាប់ចាំគាត់ឆាប់ចាំដល់ដល់ពេលគាត់នឹកគាត់នឹកគាត់គាត់ឃើញរឿងអស់តំណឹងថាអូទៀតច្បាប់ហ្នឹងអញ្ចឹងពេលណាដែលយើងស្ដាប់ចោះឡើងចោះឡើងធ្វើឲ្យយើងមានការចងចាំណាហើយទីមួយទៀតទីដែលយើងធ្វើឲ្យជួយចែករំលែកទៅឲ្យស្រួល ឧទាហរណ៍វីដេអូដែលគាត់យល់ហើយគាត់ចែកចែកទៅចែកទៅវីដេអូហ្នឹងហើយហ្នឹងហើយពីព្រោះសម័យបច្ចុប្បន្នហ្នឹងដូចខ្ញុំលើកឡើងមិញចឹងវិទ្យាកម្មវិទ្យាឥឡូវហ្នឹងវាទំនើបណាឲ្យតែយើងស្ដាប់យល់ហើយយើង share កម្មវិធីហ្នឹងទៅអ្នកដតីទៀតជា friend របស់យើងហ្នឹងវាគេអាចទទួលបានហើយគេ share បន្តបន្តទៀតឲ្យតែគាត់យល់ថាកម្មវិធីរបស់យើងហ្នឹងមានប្រសិទ្ធភាពមានប្រយោជន៍ដល់អ្នកដតីជួយឲ្យអ្នកដតីកើតបញ្ញាហើយចែក ចែករំលែកទៅអាកិច្ចការងារនោះបានផលរបស់គ្នាមេដាយើងសំខាន់ហើយមេដាមានចំណាយខ្លាំងណាស់កូនចាស់មេដាជួយទៅឲ្យគាត់ទៅជួយ share អាពីរបស់គាត់បានបានទលំទលាយបាទហ្នឹងហើយអូខេចាំចំអានទៅតាមការស្នើរបស់គាត់ហ្នឹងល្អយើងរៀបចំអានមកអត្ថបទមកមេត្រាឲ្យបញ្យលបន្តិចទៅមានមេត្រាបញ្យលបន្តិចទៅហើយយើងមាននីតិខ្លីឲ្យគាត់ស្រួលស្ដាប់ផងណាបាទ ធ្វើទៅតាមរបៀបមួយឲ្យងាយស្រួលចាឲ្យគាត់ចូលស្រាប់មកវេទិការបស់យើងជួនកាល1ម៉ោង1ម៉ោងកន្លះអីចឹងទៅគ្មានពេលវេលាអញ្ចឹងយើងលៃតែកម្មវិធីហ្នឹងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអន្តរជាតិហ្នឹងវគ្គទៅហើយប្រមាណប្រមាណคลิปហ្នឹងប្រងលៃទៅទោះបីធ្វើ30คลิปក៏បានដែរមួយคลิปធ្វើមួយមេត្រាទៅហើយคลิป សិទ្ធិជនជាតិដើមនោះ ស្ដីពីសិទ្ធិសេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើមឆ្នាំ2007នោះមួយឈុតនឹងទៀតទៅធ្វើជា46 clip អីចឹងទៅ ក្នុងមួយ clip មួយមេត្រាមួយ clip មួយមេត្រាធ្វើ maximum កន្លះម៉ោងឲ្យបានហើយអញ្ចឹងណាអានហើយ ធ្វើការបញ្យលអីចឹងទៅ យើងយើងសរសេរអត្ថាធិប្បាយឲ្យអស់ មែនទេនៅក្នុងសិទ្ធិជនជាតិដើមនឹងធ្វើបទវិភាគនឹងលើកហើយនឹងបានទទួលលទ្ធផលនឹងច្រើន មានការយល់ដឹងច្រើនគ្រាន់តែបងប្អូនយើង មួយចំនួនខ្លះវានៅជល់ច្រឡំពីរឿងចិត្តបើពាក្យថាទៀមទាទឹកដីអីចឹងឥឡូវយើងយើងដូរអាហ្នឹងហើយដូរផ្នត់កំណត់ហ្នឹងឃើញបានប្រសើរឡើងច្រើនហើយរំលឹកដដែលដដែលអញ្ចឹងណាគុណ យើង ប្រើប្រាស់សិទ្ធសម័យនេះវាអត់មានរឿងបញ្ហាអីនោះតរទៀតទេយ៉ាងណាក៏ដោយនៅក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមនឹងមានរាយរាប់អស់សពគ្រប់បែបយ៉ាងហើយយើងឃើញតរដ្ឋវៀតណាមនឹងខ្លាចញើតរឿងការប្រើប្រាស់សិទ្ធិជនជាតិដើមនឹងយើងដឹងហើយបាទអូខេអរគុណចាឥឡូវអត់បានអានចិត្តលោតមកទៀតទេខ្ញុំមិនបានបានមកបានហើយប៉ុណ្្នឹងឯងគុណណាអរគុណណាអរគុណណា អរគុណច្រើនណាជូនពរអរគុណចាស់មានសុខភាពល្អឲ្យធ្វើដំណើរមកវិញឯណាទៀតបាទតដឹងនៅជួបបងប្អូនយើងមួយចំនួនទៀតចាំខ្ញុំណាថាថ្ងៃនេះរវល់តែតាមដានព័ត៌មាន ខ្លះផងហើយដើម្បីនឹងចូលធ្វើវេទិកាមួយនៃគុណនោះអត់បានតណាទេណាមួយញាតិញោមគាត់មានកម្មវិធីហ្នឹង3 4កន្លែងគាត់ហ្នឹងដល់ហើយយើងអត់មានពេលទៅ អឺប្រហែលជាចាប់ស្អែកទៅណាលៃពេលទៅជួបពិនិត្យមើលសួរសុខទុក្ខបងប្អូនយើងហើយចង់ដឹងតំណែងពីបញ្ហាកម្មជាក្របនឹងរីកចម្រើនយ៉ាងម៉េចនៅទីនេះណាដើម្បីទៅជួបបងគ្រូដល់កន្លែងហើយយើង ធ្វើការរៀបរាប់ឲ្យបានច្បាស់លាស់ថែមទៀតណាអរគុណអរគុណណាហើយអរគុណដល់អង្គតាំងផងហើយអរគុណដល់ប្រិយមិត្តបាន ទស្សនាគុំបងគ្រូពីចម្ងាយហើយគុំលះអរគុណច្រើនពរលោកលានកញ្ញាប្រិយមិត្តអស់ជួបតែនឹងសុខចម្រើនប្រាថ្នាយណាបានដោយសេចក្តីស្នាសូត្រថ្វាយបង្គំលាសូមចម្រើនពរលាបាយបាយ